សុផៃសួរថាគេមាន ពិធីជួបជុំបងប្អូនហើយនិមន្តលោក ស្រោចទឹកតើត្រឹមត្រូវដែរឬទេ ហើយពិធីនឹងធ្វើបានដែរទេខុសឬត្រូវលើថ្មសុំឆ្លើយពីដំណាក់កាលអាចថានឹងមិនសូវបាន ស្ដាប់ថ្មសំដែងក៏មិនដឹងឬក៏ស្ដាប់ហើយលើកសំណួរគាត់តែចង់ឲ្យគេយល់ថែមក៏មិនដឹង យើងកំតន់អាលគិតថាខុសហើយនឹងត្រូវក្នុងធម៌ក្នុងវិន័យអីនោះណា យើងគិតពីប្រយោជន៍វិញ យើងគិតពីប្រយោជន៍វិញប្រយោជន៍វានៅតាណាខាតតែពេលហត់អត់ប្រយោជន៍មិនឃើញប្រយោជន៍ស្អីកើតសេរីសួស្ដីពេលហ្នឹងវាអត់ហ្មងតើសេរីហ្នឹងវានៅលើអីនៅលើទឹកហ្នឹងវាមិនមែន វាជាអព្យាកតៈធរជាអព្យាកតាធម្មគ្មាន ចិត្តគ្មានវិញ្ញាណអីទេទឹកហ៎អំបោះក៏ដោយស្អីក៏ដោយដែលយកទៅដាក់ហើយយើងដាក់ជំនឿលើហ្នឹងវាជាអព្យាកតាធម្មាចឹងមកចង់បច្ចេកចែកពាក្យធัวហ្នឹងឲ្យយល់ផងដើម្បីអ្នកសិក្សាខ្លះក៏គាត់យល់ដើម្បីសង្កត់ឲ្យវាកាន់តែមានសេចក្តីកក់ក្ដៅក្នុងចិត្តថាវាពិតជាមិនអាចនាំសេរីសួស្តីមែន។ មិនពពុត ហាមយើងមិនអោយធ្វើនឹងនាំឲ្យយើងកើតទុកទេមិនក៏ចេះអឺជាងការបយលចឹងទៅញាតិញោមក៏ទាស់មិនក៏ទៅហ្មេះអានេះដូចដូចអាណិតកូនញាតិញោមទៅចាប់អាចឲ្យស្មានតែល្អចឹងហ่าចេះប្រាប់ហ្នឹងហ่าពពុតអាណិតករុណារបស់ព្រះអង្គហ្នឹងមិនដឹងតែនិយាយម៉េចមួយសត្វលោកហ្នឹងអាការពិតហ្នឹងវាមិនចេះទេនាំតែគ្នាទៅធ្វើតែអញ្ចឹងអាហ្នឹងឯងដែលសុបិនរបស់ ប្របាទបសេនតិកោសល ដែលសបានឃើញថាគេយកភាជមាសយកទៅត្រងអាទឹកដោះជូរប្អូម អារបស់ប្អូមនឹងឯងយកធัวយកយកធัวយកទៅសោតពាក្យប្រពន្ធនឹងយកទៅសោតយកទៅនិយាយយកទៅអីចឹងទៅប៉ុន្តែដើម្បីអីមិនដូរយកអាលៀបសការៈដែលបានមកហ្នឹងកើតដោយសារអញ្ចឹងអញ្ចឹងអាលាដោយសារអញ្ចឹងហើយអ្នកធ្វើហ្នឹងក៏អត់យល់កាន់តែ មានមច្ឆាទិដ្ឋិឡើង ខ្មាស់គួរឲ្យខ្មាស់បើសិនជាប៉ុន្តែយើងវាយល់ខុសច្រើនគ្នាពេករាប់លានអ្នកយើងអត់ខ្មាស់យើងអត់អត់ដូចអត់ខ្មាស់ធ្វើអស់តែគ្នា ទៅសោតអស់គ្នាទៅលោកក៏អញ្ចឹងវសក់ក៏អញ្ចឹងទៅអឡោះទឹកទឹងកលគូតចូលទៅយល់ថានឹងសេរីសួស្តីញាតិញោមពិនិត្យមើលជីវិតរបស់ញាតិញោមត្រូវទឹកមុនប៉ុន្មានដងហើយ បនមួយមួយត្រូវទឹកមុនរហូតហើយមិនក៏បញ្ហាវាមិនចេះឈប់អញ្ចឹងមិនចេះទូទាត់មើលឯងបើអានឹងវាស័កសិទ្ធមេនឹងមិនក៏បញ្ហាច្រើនម៉េះមិនក៏អត់ចេះទូទាត់មើលសោះហ្នឹងហើយទូទាត់មើលបន្តិចទៅណាប្រើបញ្ញារបស់ខ្លួនឯងប្រើបន្តិចទៅគំនៅទៅលើអាចារ្យហើយលោកថាប្រើបញ្ញាខ្លួនឯងបន្តិចមើលគេឲ្យ គេឲ្យចង់និយាយថាកម្មហ្នឹងវាផ្សំគុំមនុស្សមកឲ្យដាក់ធម្មសញ្ញាមួយឲ្យយើងចេះគិតអាណាខុសអាណាត្រូវមិនមែនដូចសត្វទេណាគេឲ្យយើងមាននិយាយរួមថាសម្បទារបស់យើងគ្រប់ហ្មងហៅថាកាយសម្បទាចិត្តសម្បទាហ្នឹងវាគ្រប់តែហ្មងប៉ុន្តែយើងអត់ប្រើអត់ប្រើយើងមកគិតតន្តិចឃើញហ៎គិតតន្តិចទេក៏លឹះតន្តិចទេហើយពេលយើងអត់គិតទៅវានៅតែពិធី ការបដិបត្តិធម៌អីវ៉ាន់ហ្នឹងជាប់តែរឿងពិធីត្រូវធ្វើចេះត្រូវធ្វើចុះចេះវាមិនកើតទេចុះមិនកើតទេ សច្ចធម៌គ្មានពិធីទេ ការពិតមិនវាអញ្ចឹងអឺកាន់លើកងាយងាយបើមិនយល់បរមត្តធម៌ទេអាត្មាបយល់មិនក៏វាមិនច្បាស់ដែរប៉ុន្តែអាត្មាកាន់តែបយល់ ញាតិញោមគាត់យល់បែប logical មានន័យថាសមហេតុផល ស្ដាប់បានត្រឹមអាសមហេតុផលទេតែបើយល់បរមត្តធម៌ពិតវាមិនជា logical ទេពិតមិនវាអញ្ចឹងល្មិចវាអញ្ចឹងត្មងដល់មិនវាអញ្ចឹងមិនបាច់ណាមកបើយល់ logic អីទៀតទេបើយើងយល់ត្រឹមតែហេតុផលអឺតំណងណោះប៉ុន្តែគេធ្វើចេះដូចតំណងដែរគេដាក់ទៅរោស៊ីមានវានៅតែអញ្ចឹងអាយល់ត្រឹមអាសមហេតុផលវាអត់ អត់មែនជាបញ្ញាមែនតើណាអត់ជាបញ្ញាមែនតើណាតែបើយល់ពីសភាវៈតាមសេចក្តី ពិតវាអត់អាចយកអាសមហេតុផលអីមកមកប្រវែអីទៀតកើតព្រោះការពិតមិនវាអញ្ចឹងចឹងហើយបានជាអ្នកឃើញច្បាស់សច្ចធัวគុំថាឡើយដល់ខ្មោចព្រាយធម្មតាប្រអិនមកបង្វែទិដ្ឋិមិនក៏លុំទៅ មិនងប់ទេណាច្បាស់ដូចដូចយល់ច្បាស់ថាអាចវាស្អុយអីចឹងចង់ណាមកនិយាយថាអាចក៏អូបមិនចង់ពីណាមកយកអាចនោះមកតែងធ្វើដូចផ្កាកុលាបអីចឹងទៅហើយមកប្រាប់ថាអាចនឹងក៏អូបហូបទៅតែដឹងថានឹងអាចហើយតែងមិនក៏អាចមិនហូបដែរវាអាចដែរហើយច្បាស់ចឹងតែបើយើងយល់ត្រឹមហេតុផលនិយាយត្រឹមហេតុផល ធម្មតាធម្មតា ទេ គេនិយាយខាងនោះដូចមានហេតុផលដែរ ខាងនេះដូចមានហេតុផលដែរអានៅតែក្នុងន័យហេតុផលសរុបសរុបយោមាន reference មាន ផោះតាងតិចទៅអីតិចទៅតែ វាមិនមែនជាភ្នែកបញ្ញាឃើញវានៅតែពេលប៉ាល់យ៉ាងឯងទឹកចូលចាំបាច់ធ្វើច្រើនកន្លែងមិនបើទឹកនឹងឧទាហរណ៍ថាបើលោកគោទៅវាคล้ายជា ទឹកប៉កែឧទាហរណ៍ណា នៅវត្តហ្នឹងលោកទៅសូត្រមន្តដាក់មួយស្រះហ្នឹងហ្មងទៅឧទាហរណ៍ណាបើចឹងសូត្រទៅវាคล้ายជាទឹកបកែសូត្រតែម្ដងទៅសូត្រអស់មានវិជាគុណប្រហែលសូត្រឲ្យអស់ទៅដាក់មួយស្រះហ្នឹងហ្មងណាមកដួសផឹកផឹកធ្វើចឹងហ្មងទៅមិនស្រួលចាំបាច់ម្ដងមកផ្ទើម្ដងផ្ទើរវល់ចង់ងាប់ធ្វើអីគិតមើលបើសិនទៅទឹកនឹងវាបកែ ឬក៏វាប្រកែទល់ធ្វើអញ្ចឹងឯណាអ្នកថាសាវរិវិធី បន្លំសតិខ្លួនឯងបន្លប់ខ្លួនឯងធ្វើឲ្យខ្លួនឯងហ្នឹងទុកចិត្តទៅលើហ្នឹងព្រោះអ្នកខ្លះគាត់ថាបើមិនបានធ្វើចឹងតិចវាដូចជាមិនកក់ក្ដៅសោះបានលោកដាក់ឲ្យបន្តិចទៅដូចថា មានអារម្មណ៍កក់ក្ដៅអីចឹងព្រោះលោក មានសិលខ្ពស់ហើយសិលខ្ពស់គេមកធ្វើចឹងសិលខ្ពស់សម្រាប់សម្លុតរំលត់កិលេសមិនសិលខ្ពស់សម្រាប់ទៅធ្វើបកាយចឹងទេ អញ្ចឹងដល់យល់ខុសនឹងមិនដឹង ថាត្រូវនិយាយគ្នាថាម៉េចបើដូចញោមមួយក្នុងក្រុមគាត់ប្រាប់ថាម្ដាយពុកគាត់អ្នកមានគុណគាត់នឹងអឺងឹតភ្នែកហើយដល់ចេះឃើញនេះឃើញនោះទៅហើយដល់មុនលោកមកលោកនោះមិនមកបយលទេណាមិនមកបយលឲ្យយល់ទេគឺមកឲ្យគាត់ល្ងឹតដបុល អាគាត់ល្ងឹតភ្នែកវាល្ងឹតមួយហើយដល់យកលោកមកឲ្យល្ងឹតបញ្ញាមួយទៀតល្ងឹតដប់បលល្ងឹតល្ងឹតជន់ល្ងឹតអត់យកមកបំភ្លឺចិត្តគាត់ណាយកលោកមកនឹងដូចយកមកឲ្យគាត់ល្ងឹតចឹងអាល្ងឹតភ្នែកបញ្ហាធម្មតាទេ អាចមានបញ្ញាឃើញធัวបានក៏ប៉ុន្តែយកលោកមកយកមកធ្វើឲ្យគាត់ល្ងឹតកាន់តែថែមនឹងលោកមកធ្វើម៉េចឯងមកដល់បំភ័យគាត់ អូគាត់ខែគាត់ឆ្នាំអូត្រូវធ្វើចេះត្រូវធ្វើចេះចេះចេះអាហ្នឹងល្ងឹតជន់ល្ងឹតល្ងឹតភ្នែកមធ្យមឯណាល្ងឹតចិត្តហើយធាតពិតទូនាទី បាបចិត្តនេះគឺដើរបំភ្លឺគេបំភ្លឺផ្លូវចិត្តបំភ្លឺផ្លូវចិត្តទោះបីមនុស្សខ្វាក់ភ្នែកក៏អាច ភ្លឺបានដែរ ពេទ្យចក្ខុពេទ្យណាបំភ្លឺបាន តែភ្នែកសាច់ម៉ាំងសច្ចៈខុសតែដុកទ័រពេទ្យក្នុងពុទ្ធសាសនានេះជាបព្វជិតពិតប្រកបបំភ្លឺសំបីមនុស្សខ្វាក់អាចភ្លឺបានភ្លឺគំនិតឃើញសច្ចភាពក្នុងជីវិត insight ចក្ខុខាងក្នុង ជាធម្មចក្ខុបញ្ញាចក្ខុអាចបើកបានទាំងដែលភ្នែកនេះខ្វាក់មែនទែន តែនេះអត់ទេណាខ្វាក់ភ្នែកខាងក្រៅហើយដល់គាត់ឈឺធ្ងន់ទៅគាត់ល្វើល្វាយឃើញនេះឃើញនោះទៅអានិមិត្តផ្លូវចិត្តរបស់គាត់វាមិនល្អនោះដល់លោកមកវាអត់ចេះបយលអាស្អីវាស្អីអានឹងវាកើតពីស្អីបច្ច័យអីដែលវាមានអានិមិត្តអញ្ចឹងអញ្ចឹងឲ្យគាត់ចម្រើនសតិរបៀបម៉េចអត់មានអានោះក៏ដល់មានអូគាត់ខែគាត់ឆ្នាំត្រូវធ្វើនេះត្រូវធ្វើនោះ ផ្ដាច់គ្រោះអញ្ចេះផ្ដាច់គ្រោះអញ្ចោះឃើញងឹតទេ ហើយសួរថាវាធ្វើឲ្យវាដាច់មែនដូចញោមម្នាក់នៅ Long Beach Long Beach នៅអាមេរិកការអាត្មាទៅគាត់ថាគ្រូនៅស្រុកខ្មែរហ្នឹងគេចេះបន្តអាយុប៉ុន្តែតាមលុយលុយប្រហែលបាន2ខែដាក់លុយប្រហែលបាន6ខែ បើដាក់លុយច្រើនបាន1ឆ្នាំអីហើយនោះឃើញទេ ចឹងបានថាកាលណាយើងមិនយល់ជីវិតពីមុនគេបោកយើងអត់បានទេប៉ុន្តែអ្នកដល់ទៅពេលអាភ័យនឹងវាកើតជាមួយនឹងឪពុកជាទីស្រឡាញ់ដូច្នេះទឹះរមែងមិនប្រកាសគេថាអីអូក្រៃលោវាជួយអាគុំសំអាយុអីចឹងទៅគេក្រៃលោដល់ពេលភ័យក្រៃលោហើយតែអ្នកយល់សច្ចធម៌អត់មានក្រៃលោទេពិតហ្មងហើយអញ្ចឹងអញ្ចឹងសម្បត្តិអញ្ចឹងអញ្ចឹងដែលពពុតចែកមកយើងអត់យល់ ប៉ិនបន្ទោសបរិស័ទយើងវាអត់កើត វាទៅជួបតែលោកអញ្ចឹងគ្នាកំពុងតែភ័យធ្វើឲ្យភ័យថែមធ្វើគ្នាកំពុងល្ងឹតធ្វើឲ្យល្ងឹតថែមអញ្ចឹងម៉ែនិយាយហ្នឹងចងរបស់មកជុំរុំលងងឲ្យមកជន់ហ្នឹងនៅតែនិយាយចឹងមើលមានឲ្យពលឺណាមិនឲ្យលងងព្រោះឲ្យជឿអាហ្នឹងអាហ្នឹងវានឹងខ្យល់អីវា ដាក់ទុយណាវានៅហ្នឹងរបស់ហ្នឹង វាមានទៅមានចិត្តមានញាណអីទៅថែរក្សាយើងវាអត់ទេអឺហើយអានឹងកំតាន់អាចគិតថាវាខុសធោឬក៏ត្រូវធោអីគ្រាន់តែគិតសមហេតុផលបន្តិចទៅមើលថាទឹកហ្នឹងវាល្មិចហ៎ បើសិនជាលោកមានបេះដូងជួយមែនលោកអ្នកធ្វើលោកថាលោកជួយគេតែតែបើជួយមែនធ្វើអញ្ចឹងកុំធ្វើអញ្ចឹងកុំធ្វើអាមកផ្ទិលឲ្យយកលុយម្ដងមកផ្ទិលយកលុយម្ដងមកផ្ទិលយកលុយម្ដងអញ្ចឹងណាកុំធ្វើអញ្ចឹងហ្នឹងហើយប្រកាសសូត្រមន្ត free អឡោះទឹក free ទៅអានឹងជួយមែនចង់ថាដល់ហ្នឹងឯងឬក៏ថាដាក់សតេនទឹកមួយទៅសូត្របញ្ចូលសូត្របញ្ចូលដាក់មកសតេននៅហ្នឹងទៅ ណាចង់បានទឹកហ្នឹងមកយកទៅហើយយើងនៅបដិបត្តិធួយណាទៅកុំទៅខ្វល់រឿងទៅនឹបកុំទៅខ្វល់រឿងគេប្រកេនសគុណអាហ្នឹងជួយមែនណាមកគិតទេណាគិតលេងទេគេលោលោកណាធ្វើចឹងមែនទៅមកថាដូចធ្វើទេវាទល់តែមកផ្ទិលមកដាក់ធូបអមមកបានធ្វើបើយើងយល់ថាបើយើងសោតទៅអាទឹកនឹងវាប្រកែបើសោតទៅអាទឹកនឹងប្រកែមែនសោតដាក់បសាំងទៅ ឬក៏សូត្រដាក់មួយស្រះនឹងត្មងទៅសូត្រឲ្យទឹកនឹងវាប៉ាកែហ្មងទៅខ្ញុំឲ្យញាតយមបបាក់មុំមុនជែងគ្នាអូនេះអត់មាន លោកទេអូនោះអត់មានលោកទេតែដើមគ្នាអញ្ញេនិយាយនឹងអស់អាត្មានិយាយអស់លោកជួបនឹងខឹងមិនទេបានគិតថាវាជួបតែអញ្ចឹងជួបតែអញ្ចឹងហើយ ហើយក៏វាមិនឆ្ងល់អីដែរថាម៉េចញាតញោមយើងជឿខុសច្រើនម៉េះព្រោះធ្វើឲ្យតែជឿខុសអញ្ចឹងអាគ្នាកំពុងភ័យធ្វើឲ្យភ័យថែមអាគ្នាកំពុងលប់ធ្វើឲ្យលប់ថែមហ្នឹងឯងគ្នាមិនអញ្ចឹងលទ្ធផលអញ្ចឹងផលិតបានអញ្ចឹងរោងចក្រផលិតអញ្ចឹងហើយដល់ខ្ញុំកណាអាត្មាទៅនិយាយយូរយូរដូច Facebook ក៏ដោយអីក៏ដោយមានដូចឈ្នះពួកអ្នកប្រឡប់ណា អាអ្នកនិយាយមែនហ្នឹងមិនឈ្នះអ្នកប្រឡប់ទេវានិយាយតិចហ៎និយាយគ្នាតិចហ៎អឺមកលើករឿងមួយរឿងហ្នឹងនិយាយយូរហើយប៉ុន្តែថាកែលូនមានអ្នកថ្មីស្ដាប់ទៀតចឹងទៅដូចជានាង អ្នកបំរើរបស់អ្នកសេដ្ឋីម្នាក់សម័យពុទ្ធហ្នឹងនាងស្ដាប់ធัวយល់ណាស្ដាប់ធัวយល់ពីជីវិតណា លែងភ្ញាក់ផ្អើលចង់សាសនាប្រមាណលទ្ធិប្រមាណមកផ្សាយទេក៏នាងគ្មានរវល់អីដែរនាងធ្វើការបំរើគេមែនប៉ុន្តែក្នុងចិត្តនេះអត់មានបំរើតណ្ហាខ្លួនឯងបំរើទិដ្ឋិខុសហើយអត់ទេគឺច្បាស់ណាស់ធ្វើការបំរើគេត្រឹមតែប្រាក់ឈ្នួលចាំជីវិតប៉ុណ្ណោះទេប៉ុន្តែឲ្យនាងទៅបំរើកិលេសយល់ខុសអីទៀតអត់ទេនាងនឹងដូចជាសោតាផងសោតាអស់ហើយមិច្ឆាទិដ្ឋិហ្នឹងបំរើគេស្រី កំមុំក្មេងប៉ុន្តែចាស់ក្មេងប៉ុន្តែចាស់ចាស់បញ្ញា ចាស់គំនិត ចាស់ភ្លឺថ្លា ក្នុង ការគិតអត់មានយកពិធីបលែប្រឡប់អីមកប្រឡប់ នាងបានទេពពុតប្រោសមនុស្សចាស់អញ្ចឹងចាស់នឹងចាស់គំនិតដែរមិនមែនចាស់មុខយាទេចាស់បញ្ញាហើយតើនៅតែជឿខអាត្មាហៅថា baby baby រហូតហ្នឹងឯង នាងកដៀតក្អមទៅដងទឹកឯតាមម្នាក់ហ្នឹងគាត់គោរពប្រព្រំហិណ្ឌូគោរពប្រព្រំសាសនាព្រហ្មញ្ញនឹងឯងប៉ុនព្រហ្មញ្ញមែនទេអាត្មាមើលព្រហ្មញ្ញមែនទេនៅឥណ្ឌាហ្នឹងគេមិនមែនយកពិធីសាសនាមករលៀបណាអត់ប៉ុណ្ណឹងព្រហ្មញ្ញមែនទេគឺគោរពតងូតទឹកលៀងបាបអីចឹងទៅគេ គេគិតថាដើម្បីឲ្យអស់កិលេសចេះចោះចេះចោះខ្លះលះបង់អេម្យ៉ាងរបស់គេណាហើយយើងនេះលើកប្រមាញ់ប្រមាញ់នៅលើតែពិធីបានលុយទេរងៃហ្នឹងយើងថាយកប្រមាញ់មកធ្វើប៉ិនធ្វើតែអាពិធីរលុយទេមិនដូចប្រមាញ់មែនទេប្រមាញ់មែនទេទៅមើលគឺងូតទឹកលៀងបាបនៅក្នុងស្ទឹងគង្គាហ្នឹងអាខ្លះអត់ទាំងចង់ស្លៀកពាក់ផងគឺលែងជាប់ជាពាក់អីអស់អាហ្នឹងប្រមាញ់មែនទេគេបួងសួងឯណានៃ ដើម្បីគេអញ្ចឹងទៅគេអត់មានពិធីអីទៅរលុយអញ្ចឹងអត់ផងហ្នឹងប្រមាញ់មែនតើហើយយើងចិត្តហ្នឹងយូរហើយប្រមាញ់យូរហើយប៉ុន្តែទៅមើលមានពិធី ប្រតិបត្តិដូចគេណាអត់ប៉ុណ្ណឹងនៅតែពិធីរលុយហ្នឹងតាម្នាក់គាត់ចុះងូតទឹកលាងបាបហើយរឿងប៉ុណ្ណឹងសំណាស់តែយើងស្ដាប់ទៅវាភ្ញាក់ហើយ មានបញ្ញាគិតមិនបាច់ចេះអភិធម្មច្រើនទេមកគិតថាមិនបាច់ចេះអភិធម្មច្រើនបើមនុស្សព្យាយាមគិតតែបន្តិចស្ដាប់រឿងប៉ុណ្ណឹងយល់មិនបាច់ទៅសូត្រកាពីអភិធម្មទេលោក អ្នកទៅសូត្របាំងស្គូលយកសើអភិធម្មទៅសូត្រមិនគ្មានយល់អីទេដល់ពេលនាងទៅឃើញតានកំពុងតងូតទឹកឲ្យ ខែលងាវលងាញោតក្រៀមសួរលោកតា បាទចៅលោកតាធ្វើអីទាំងព្រឹកតាងូតទឹកងូតអីទាំងអីទាំងព្រឹកចឹងងូតធ្វើអីងូតលាងបាបណាចៅអូងូតលាងបាបហ្នឹងហើយមនុស្សគ្រប់គ្នាសិតតែមានបាបត្រូវតែងូតលាងចឹងហើយបើមិនងូតទេវាមិនជ្រះទេបាបហ្នឹងនាងស៊ូហើយក៏ត្រឡប់ទៅវិញអូចឹងហ៎ ស្អែកឡើងទៅឃើញតានឹងងូតទៀតសួរទៀតតាធ្វើអីងូតទឹកងូតធ្វើអីលាងបាបអូអញ្ចឹងហ្នឹងហើយស្អែកសួរទៀតទៅស្អែកសួរទៀតតាធ្វើអីងូតទឹកអីចៅនេះថាតាប្រាប់ថាងូតទឹកលាងបាបងូតទឹកលាងបាបឲ្យចៅនៅតែសួរអញ្ចឹងណោះអាម៉េចវាភ្លេចអីអីពីរថ្ងៃមុនប្រាប់ឲ្យតើ ដតានឹងរឿងអញ្ចឹងនាងសួរទៀតអញ្ចឹងខ្ញុំឆ្ងល់បន្តិចទៅសុំឆ្ងល់បន្ថែមបន្តិចបាទហើយចុះតាហើយចុះតាយល់ថាងូតទឹកលាងបាបហ្នឹងវាជ្រះបាបមែនទេថាត្រូវហើយយើងសិតតែមាន បាបកើតមកគឺមានបាបហើយចុះយើងមានបនអត់តាតែតែបនក៏មានបាបក៏មានហើយចុះនាងសួរថានាងក៏សួរថាហើយចុះបើងូតទឹកទៅវាជ្រះបាបទៅលោរបូតបនទៅជាមួយគ្នាមិនទៅតាមានអីទប់បនទេ ហើយតាទុកបុណ្យតណាហើយបាបតណាហើយងូតហ្នឹងមិនក៏វារែងចេញតបាបហើយអាបុណ្យហ្នឹងវាមិនជ្រុះតាឆ្ងល់ហ្មងហីទេតាថាតាមតាគេដែរចៅ អ្នកអាថាតាមតាគេហ្នឹងវាមានបញ្ញាហ្នឹងឃើញប្រតិបត្តិប្រតិបត្តិគិតកាលណាស់គិតកាលណាស់ហ្នឹងដល់ពេលសួរបច្ចៈមែនទេ ជាការយល់របស់ខ្លួនឯងទេមែនទេអាហ្នឹងដែលពុទ្ធថាលងឹតហ្នឹងណា ពាក្យថាបញ្ញាវាទៅលើមានហេតុផលធ្វើអីនោះវាច្បាស់លាស់ខ្លួនឯងប៉ុន្តែអត់ច្បាស់ណាតានឹងមានច្បាស់ណាឮតែគេប្រាប់មកនឹងថាងូទឹកទៅវាជ្រាបាបហើយនឹងសួរថាអីបើបាបហេងប៉ុនវាមានដូចគ្នាអញ្ចឹងហើយងូទៅបានស្អីទប់ប៉ុនមកឲ្យទៅវាទៅទៅទៅអស់ហើយដឹងដែរចៅថាតាមគេ Hmm. ហើយនាងថាតាយតាឯងចៅការយល់ពីសភាវៈឃើញខុសគ្នាណាតាចាស់តែក្មេង នាងក្មេងតែចាស់ចាស់ក្មេងក៏ប៉ុន្តែនាងក្មេងចាស់ហ្នឹងហើយតានឹងចាស់តែអាយុទេប៉ុន្តែបញ្ញាគាត់វាខ្ចីគំនិតគាត់ហ្នឹងវាគ្មានអីគិតថាទៅតាមគេហ្នឹងអញ្ចឹងកាលយករឿងហ្នឹងមកអាថ្មជំរាបញាតញោមទៅអាយុ100ក៏ដោយ អើយតែលឺគេថាហ្នឹងអើយតែថាអានឹងមានយូរហើយអូអានឹងមានយូរហើយយើងចោលវាមិនកើតទេកូនក្មេងសុតអត់មានហេតុផលអីប៉ុណ្ណឹងអត់យល់ប៉ុណ្ណឹងដល់តែនាងថានាងលើកឧទាហរណ៍តាទោះបីតាឯងងូតទឹកយ៉ាងណាក៏ដោយ តាងូតមិនឈ្នះត្រីនឹងក្តាមទេ ត្រីក្តាមខ្យងងូតរហូតណាតា នៅក្នុងទឹករហូតបើសិនជាងូតទៅវាជ្រះបាបវាជ្រះចង្រៃវាលែង គ្រោះថ្នាក់មែនណាតាណែត្រី ដែលវានៅ ក្នុង ទឹកនឹងរហូតវាលែងគ្រោះថ្នាក់ដោយសារជាប់អន្ទាក់ដោយសារជាប់សន្ទូចដោយសារជាប់ជុចហើយឯគេដាក់ទៅជាប់អន្ទាក់ជាប់ជុចជាប់ សទូចរហូតហ្នឹងហើយមិនក៏ទឹកហ្នឹងជួយត្រីហ្នឹងទៅត្រីហ្នឹងងូតច្រើនជាងតាវាហែលច្រើនជាងតាតាមកព្រឹកមកងូតតែម្ដងទេត្រីហ្នឹងងូតទាំងយប់ទាំងថ្ងៃវាហែលទាំងយប់ទាំងថ្ងៃមិនក៏ទឹកហ្នឹងមិនជួយវាឲ្យរួចពីសន្ទូចទៅមានហេតុផលហើយនាងនិយាយអត់ទៅរៀនអភិធម្មអីទេប៉ុន្តែបយលកន្លែងខ្លះមនុស្សមានក្បាលគិតគឺគិតយល់ ហើយបាននាងបន្ថែមណាតាយតា បាបបុណ្យវានៅ ក្នុងចិត្តវាបញ្ជាចេញជាសកម្មភាពឲ្យតា ធ្វើនេះធ្វើនោះ បើតាមិនធ្វើបាបបាបវាកើតពីណា ល្មមភ្ញាក់ខ្លួនទៅណាតាអស់ចាយក្មេងតែចាស់នេះជាសាវក ពុទ្ធពិតប្រកបណា នាងនឹងជាសាវកព្រះពុទ្ធពិតប្រកបសំគូហៅថាពុទ្ធបរិស័ទខ្លាំងណាស់សាវកព្រះពុទ្ធអញ្ចឹងនិយាយលយអញ្ចឹងមកអស់ចាអស់ចាសំនាមថាជាពុទ្ធបរិស័ទសំនាមថាឧបាសិកា គឺថាអស់ចាអញ្ចឹងមកតានោះបើនៅប្រហែលតានោះអត់សមទេ តានោះឡើងពីទឹកហ្មងស្ដាប់យល់យល់ឡើងមកដល់អាសពុតថ្មីរបស់គាត់នឹងជូននាងនឹងចៅអាចៅតាបដិបត្តិមកជីវិតហើយគ្មានពីណាបយលតាអញ្ចឹងទេចៅគេឲ្យតាតាធ្វើនេះឲ្យតាធ្វើនោះដើម្បីឲ្យជ្រះបាបទៅតែចៅឯងមួយគត់មកបញ្ញាក់តាដូចគេវាយចំក្បាលអញ្ចឹង តាជូនសុពុតនេះទុកជារង្វាន់ដែលដែលដែលចៅនិយាយឲ្យតាភ្លឺភ្នែកថ្ងៃនេះគឺឆាប់ភ្លឺអញ្ចឹងណាចុះខ្មែរយើងនិយាយយូរមិនភ្លឺសោះមិនចឹងអើយអ្នកមូតស័កបាននាងថាតាខ្ញុំពីមុនក៏ល្ងឹតសឹងថាល្ងឹតជាងតាទៅទៀត ប៉ុន្តែខ្ញុំបានភ្លឺនេះណាក៏អាស្រ័យគ្រូរបស់ខ្ញុំព្រះបិតារបស់ខ្ញុំហីគ្រូណាបរៀនកូនក្មេងឲ្យចេះម្លឹងម្លឹងបានប្រាប់ថាគ្រូរបស់ខ្ញុំ គឺព្រះសមណគោដមជាបិតារបស់ខ្ញុំបើតាចង់ច្បាស់លាស់ជាងនឹងតាអញ្ជើញទៅជួបព្រះអង្គចោះទៅថ្វាយបង្គំព្រះអង្គសួរដេញដោលព្រះអង្គចោះ ខ្ញុំចេះបានតែតិចតួចប៉ុណ្្នឹងឯងគាត់ដឹងថាអ្វីខុសអ្វីត្រូវអ្វីគូចម្រើនអ្វីគូលះបង់តែខ្ញុំមិនមានឯកទេសអីដូចព្រះអង្គឡើយព្រះអង្គទៅអស្ចារដូចព្រះអាទិត្យខ្ញុំបើប្រៀបទៅមិនបានគោល7ពេកមួយផងឯនោះហីហើយចោះខណៈកូនសិស្សកត្រឹកកត្រែងអញ្ចឹងហើយចោះគ្រូបបាមាឡាទៅលោកហើយនាងក៏ប្រាប់ថាសូមសូមលោកតាយកអានឹងទៅថ្វាយព្រះអង្គចោះ ព្រោះធម៌ដែលខ្ញុំសំដែងមិញមិនចង់និយាយថា អ្វីដែលខ្ញុំយល់ហើយនិយាយមិញហ្នឹងគឺបានពន្លឺពីព្រះអង្គមកព្រះអង្គទៅផ្សំគូទទួលរបស់ហ្នឹងហ្នឹងហើយគេអាចកោតគ្រូយើងគេអាចអស់ចា ចំពោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលយើងគោរពរាល់ថ្ងៃក៏អាស្រ័យគេមើលបរិស័ទរបស់យើងដែរ បើបរិស័ទរបស់យើងខ្លាំងយល់ហេតុផល ច្បាស់នៅក្នុងធម៌ពុទ្ធសាសនាមិនមែននៅភាកតិចចឹងទេមែននៅភាកតិចចឹងឯងឃើញយើងក្រិននេះយើងក្រិនណាពុទ្ធសាសនារហងៃវាក្រិនក្រិនដោយសារបរិស័ទនឹងបរិជអត់កើតបរិជមិនកើតបើបយលគេអត់កើតប៉ុណ្ណឹងអាហ្នឹងតាំងពីដូនតាឃើញក្រិនទេតែជាប់យូរហើយក្រិនហើយវាមានបែកធៀងអីកើតវាទោះចេះបយលដូចនាងហ្នឹងបើវារីកកើតអញ្ចឹងឃើញទាំងពីរអ្នកហ្នឹងឃើញ តានឹងគាត់លទ្ធិផ្សេងឯងគាត់គាត់លទ្ធិផ្សេងគាត់មាន អ្នកកាន់ពុទ្ធសាសនាណាគាត់កាន់លទ្ធិផ្សេងហ្នឹងប្រមាញ់ហ្នឹងប៉ុន្តែខណៈនាងក៏យល់ទៅវាចាក់ចំកៅអៅបេះដូងគាត់ព្រឹសទៅរកពុទ្ធបដាយអីចុះបតានឹងគាត់ធ្វើផ្សេងទៅហើយយើងនេះបន់ស្រន់ផ្សេងទៅ យើងធ្វើពិធីផ្សេងទៅសួរថាឲ្យគាត់មកចូលមួយយើងកើតទេមិនកើតទេវា ស្ទឹងណាស្ទឹងហ្នឹងហើយវាហូរផ្សេងគ្នាហើយ ប៉ុន្តែដល់ចេះបញ្យល់ដូចនាងហ្នឹងចង់សះអីសះទៅ សំខាន់តែប្រើបញ្ញាគិតឃើញត្រូវទៅ យើងក្រិនដោយសារយើងកាន់តែតាមទម្លាប់នោះធ្វើអីពិធីអីធ្វើមិនទៅយើងខ្មែរ យើងត្រូវធ្វើចឹង អាហ្នឹងក្រិនក្រិនធម្មតាអត់អត់ទៅណាទេអត់អត់ដើមឈើទៅវាយូរហើយអត់រីកទៅទៀតគេហៅដើមឈើក្រិនណាយូរអាយូរហ្នឹងក្រិនណា ហ្នឹងហើយហើយលើចូលទៅតាមធัวវិញមិននិយាយទៅហេតុផលខាងក្រៅណាចូលទៅតាមធัวវិញ មើលទៅទូនាទី6របស់វិខទៅណាដែលដឹកនាំគេមិនអោយយល់ការពិតទៅអោយជឿរឿងផ្ដេសផ្ដាសរឿងមន្តអាគមឬក៏រឿង គ្រាន់តែមិនមិនមែនជាមុនអាគមអាកណាលាស់ទៅអាសោយទាំងវានៅក្នុងនឹងដូចគ្នាឲ្យទៅជឿអានឹងដូចគ្នានោះគឺជាចង្រៃមួយ ក្នុងបੰដាចង្រៃធំទាំង4ដែលនាំឲ្យបាត់ពុទ្ធសាសនានេះអានាំគេឲ្យជឿខុសណាអានាំគេឲ្យជឿអំបោះអានាំគេឲ្យជឿទឹកអានាំគេឲ្យជឿកថានាំគេឲ្យជឿយន់អីហ្នឹងអានាំឲ្យគេជឿខុសនឹងឯងគឺជាចង្រៃមួយ ក្នុងបੰដាចង្រៃទាំង4ដែលពុទ្ធសម្ដែងថា ធម៌របស់តថាគតនឹងបាត់ដោយអចិន្ត្រៃយ៍4ហ្នឹងចង្រៃ4ហ្នឹងទី1លោកមានប្រពន្ធដូចប្រសក់ធម្មតាមានប្រពន្ធមានកូន យើងអត់ដែលឃើញអានឹងចង្រៃទេរហងៃរត់ទៅគ្រប់គ្នាប៉ុន្តែចង្រៃអានឹងចង្រៃធំជាងគេអានំគេឲ្យជឿខុសហ្នឹងចង្រៃធំជាង លោកមានប្រពន្ធទៀតនិយាយមែនទេណា នាំឲ្យគេជឿខុសចង្រៃធំជាងលោកមេប្រពន្ធទៀតប៉ុន្តែយើងឥឡូវលោកណាមហ៊ានមានស្រីតិចបំផើលពេញ Facebook ប៉ះនឹងចង្រៃតិចទេតែមិនបានចង្រៃតិចបើលោកបាបបាបទៅលោកទៅបើលោកធ្លាក់នរកធ្លាក់ទៅលោកទៅវាមាននាំគេខុសណាឃើញទេបើលោកធ្លាក់នរកក៏ធ្លាក់ទៅតែឯងទេអានឹងធ្វើខុសខ្លួនឯងតែអានំគេខុសទៅទាំងនគរទៅទាំងភូមិទៅទាំងស្រុកឃើញឃើញវាធំហ្នឹងចង្រៃធំហ្នឹង ទី2លោកផឹកស្រាទោសតូចតែចង្រៃធំបើភិក្ខុវិញត្រូវបាត់បាយចិត្តយៈទេសរាប៉ុន្តែចង្រៃធំហេតុអីបើវាចង្រៃធំផឹកទៅវាស្វឹងវែងស្មារតីនិយាយលេងដឹងខុសត្រូវនិយាយធោះវាលេងត្រូវចង្រៃធំទៀតញ៉េនាំឲ្យសាសនានឹងបាត់បង់ហើយទី3លោក ពលជាមួយនឹងកាមគុណផ្សេងផ្សេងដូចកុហកចាយលុយចាយកាក់ហឺហាដូចកុហកមាសប្រាក់លុយកាក់អីអាគ្រឿងសម្ភារៈហឺហាទៅស្វឹងជាមួយនឹងដូចកុហកចឹងហ្នឹងជារាយធំមួយដែរហើយជារាយធំចុងក្រោយអូមអាមក្តាមដុតឬក៏នំអីគេជឿខុសហ្នឹងឯងជាក្រៃធំមិនបែរជារាយធំណែ អា3ខាងដើមវាមិនប្រឆាំងជាមួយនឹងពុទ្ធិកាពុទ្ធផ្ទាល់ទេវាចង្រៃតែខ្លួនឯងទៅហឺហាអីទៅគេលែងជ្រះថ្លាគេលែងប្រកេនទៅផឹកស្រាទៅអញញ៉ៃអាវាដាច់សិលខ្លួនឯងគេឈប់ជ្រះថ្លាគេឈប់ប្រកេនស្អីឲ្យឆានទៅអាហ្នឹងវាខ្លួនឯងអមានប្រពន្ធមានកូនគេលែងជ្រះថ្លាគេលែងប្រកេនទៅគេដឹងថាហ្នឹងវាខុសមើលទៅវាឃើញឆាប់ឃើញអាហ្នឹងមើលទៅឆាប់ឃើញខុស ប៉ុន្តែដល់អាដឹកម៉មគេខុសគេមើលវាអត់ឃើញពួកវានៅពីមុខគេហ៎ដូចចឹងមនុស្សដើរពីក្រោយមានឃើញអាខាងមុខនឹងស្អីណាមិនល្ងឹតទាំងអស់គ្នា អាចុងក្រោយនេះវិនិច្ឆ័យធំជាងគេ ពីព្រោះអីពីព្រោះហេតុផលធម្មជាតិដែលពពុទ្ធសម្ដែងហេតុនិងផល មានហេតុទៅមានផលកុសលនាំបង្កើតវិបាកជាសុខអកុសលនាំបង្កើតវិបាកជាទុក្ខ ហើយអ្នកណាត្រូវបង្កើតកុសលឬអកុសលនោះគឺខ្លួនយើង ម្នាក់ម្នាក់មិនគេធ្វើឲ្យទេហើយដល់ទៅយើងតើឲ្យជឿទឹក អាទឹកហ្នឹងបើយើងចែកនេះអាត្មាចង់និយាយពីកុសលាធម្មាអកុសលាធម្មាអព្យាកតាធម្មាកុសលាធម្មាបង្កើតវិបាកជាសុខអកុសលាធម្មាបង្កើតវិបាកជាទុក្ខដល់ទៅអព្យាកតាធម្មា រាប់យកពួកធោអីរូបវិបាកចិត្តទាំងអស់កិរិយាចិត្តទាំងអស់នឹងរូបទាំងអស់អញ្ចឹងទឹកនឹងជាស្អីជានាមឬក៏ជាចិត្តអឺជាជារូបឬក៏ជានាមជារូប នៅក្នុងពួកធោអីនៅក្នុងពួកអព្យាកតាធម្មានៅក្នុងពួកធោដែលអត់បង្កើតវិបាកស្អីទេវាអត់នាំទៅរកសុខទៅរកទុក្ខអីវាទេធោអត់ដឹងខ្យល់អីអាហ្នឹងពួកវិបាកពួកកិរិយាជាធោដឹងដែរតែវាអត់ អាវិបាកវាគ្រាន់តែជាផលអាកិរិយាគ្រាន់តែកើតហើយអលត់ទៅអត់មានបង្កើតសកម្មភាពអីតទៅទៀតអវិបាកអីតទៀតទេ ច្បាស់ណាស់បើរៀនបរមត្តបន្តិចចែកច្បាស់ដូចថ្ងៃហេថ្ងៃច្បាស់ម្ដងអត់មានហីអាគុំសំអាយុហីក្រែងចេះអត់ណាអាក្រែងហ្នឹងវាអត់ណាដូចអាលើកឧទាហរណ៍ចឹងស្គាល់អាចច្បាស់ចឹងណែចង់យកអាចទៅរៀបធ្វើផ្កាកុលាបក៏ដឹងដែរក្លិនមកដឹងមក ចង់ចេញជាទ្រង់ទ្រាយអីក៏ដឹងច្បាស់ហ្មងនៅក្នុងកន្លែងដែលព្រះអង្គចែកថាវិបាកាធម្មាវិបាកធម្ម ធម្មានេវវិបាកណវិបាកធម្មធម្មាច្បាស់តែនឹងពួកធัวមានវិបាកពួកធัวមានវិបាកពួកធัวជាវិបាកពួកធัวមិនមែនជាវិបាក ទាំងមិនមែននាំវិបាកឲ្យកើត អានឹងរត់តែច្បាស់ទៀតហើយសួរថាធัวទាំងអស់ហ្នឹងគេយកទៅធ្វើអីរាល់ថ្ងៃយកទៅប្រឡប់យកទៅសោតឲ្យកើតសេចក្តីសុខវាដាប់ផ្ទុយផ្ទុយស្រឡះពួកធัวមានវិបាកស្អីគេ គឺកុសលាកុសលធัวកុសលធัวកុសលកម្មហើយនឹងអកុសលកម្មហៅថាពួកធัวមានវិបាកមានន័យថាវាឲ្យផល កាលណាប្រព្រឹត្តទៅវាឲ្យផលអាធัวហ្នឹងដល់ពួកធัวជាវិបាកគឺវិបាកកចិត្តទាំងអស់វាធំក្រន់តែជាផលតាវាគ្រាន់តែជាផលនៃកម្មតាអាហ្នឹងអត់កែខៃអីវាកើតទេទទួលហើយក៏វាលត់ទៅបាត់ហើយដល់ទៅពួកធัวមិនមែនជាវិបាក ទាំងមិននាំឲ្យមានវិបាកទៀតពួកធัวអីដោយពួករូប មិនវិបាកទេកិរិយាចិត្តមិនជាវិបាកទេ ហើយក៏មិនមែនទៅផលិតស្អីកើតទៀតដែរអញ្ចឹងពួករូបនេះអាទឹកអាំបោះអាកយនអាកថាអីទាំងអស់ហ្នឹងនៅក្នុងធัวអីណានៅក្នុងធម្មជាតិអីទាំងបីហ្នឹងគឺនៅក្នុងនៃវិបាកកណវិបាកធម្មធម្មាហ្នឹងឯងពួកធម៌មិនមែនជាវិបាកហើយ ទាំងមិននាំវិបាកឲ្យកើតឃើញទេវាមិនមែនជាផលនៃស្អីមួយទេ ហើយក៏វាមិននាំឲ្យកើតស្អីមួយទៀតដែរ របស់នឹងវាអត់នាំឲ្យកើតអីពពុទ្ធប្រាប់ច្បាស់ច្បាស់អលីងហើយដល់យើងថាអាហ្នឹងយកទៅកើតសេចក្តីសុខហាប្រាប់ហើយថាកុសលបាននាំបង្កើតសេចក្តីសុខកើតប៉ុន្តែអាហ្នឹងមិនមែនកុសលណាកុសលនៅណាវានៅក្នុងចិត្តឯណែផលិតជា សកម្មភាពចេញតាមកាយតាមវាចាឲ្យទៅជាសកម្មភាពឲ្យទៅជា អំពើកម្មសន្សំជាសន្តាន បានបង្កើតវិបាកបាន ហើយធូរអញ្ចឹងអញ្ចឹងអាត្មាវារស់អ្នកនិយាយជាមួយរត់សឹងតែពិបាករស់អ្នកនិយាយជាមួយហងៃហងៃអបសុកបានទេខលនិយាយលេងមួយប្អូនម្នាក់ដែលគាត់ទៅធ្វើការនៅអាកាលទៅកូរ៉េមួយអាត្មាហ្នឹងអូនសោមវណ្ណៈហ្នឹងបានតែនិយាយលេងមួយគាត់ទេបាននិយាយធូនអញ្ចឹងអញ្ចឹងទៅវាព្រោះវាចូលទៅជាវាយល់ដល់អាសភាពពិតនៃជីវិតហ្នឹង និយាយគ្នាញឹកសឹងរាល់ថ្ងៃហ្នឹងបាននិយាយថាមួយគាត់ហ្នឹងដែរហូរអ្នកណានិយាយមួយទៀតបាន គ្រូប្រហែលអង្គនៅវត្តមនីរតអីចឹងទៅក៏និយាយមួយលោកបាននិយាយមួយលោកផ្សេងមានអីមានសឹកអង្កលមានតែមិនដែរនៅនឹងសុខសบายអត់ធម្មតាវាហួរអីចេះវាមិនឃើញដូច្នេះ ផលិតមកបរិស័ទយើងវែងពេញប្រទេសចឹងវាវាសមសមកាន់តែយល់ដែលពពុទ្ធសម្ដែងថាការយល់សេចក្តីពិតនឹងវាតិចអាបលែប្រឡប់ឲ្យច្រើនចឹងมันមានពេលមួយបរិស័ទ4នាក់ស្ដាប់ធัวនោះដល់ស្ដាប់ស្ដាប់ទៅមួយអង្គុយកេះដីលេងទៅណាហ្នឹងទៅស្ដាប់ពពុទ្ធផង ហើយមួយទៀតហ្នឹងអង្គុយមើលមេឃមើលផ្កាយហ្នឹងហើយមួយទៀតហ្នឹងងួនដើមឈើហើយមួយទៀតដេកក្រកក្រកនៅហ្នឹងមានតែមួយគត់ស្ដាប់យល់ហើយព្រះអនន្តអង្គុយស្ដាប់នៅនឹងព្រះអនុលោកពរោះលោកព្រះអង្គសម្ដែងពីសច្ចធម៌វាពរោះធម៌ដែលពរោះមិនមែនរឿងទេទោះបីជារឿងបើមិនបញ្ចូលជាមួយនឹងសច្ចភាពក្នុងជីវិតទេអារឿងហ្នឹងគឺរឿងរបស់គេ បញ្ញាញោមគាត់បរោះឥឡូវដល់លើករឿងរឿងមកគាត់បរោះអានឹង baby ទៀតហើយសច្ចធោទលពុបមកដល់ជីវិតយើងហ្មងវា process វាយ៉ាងម៉េចដំណើរយ៉ាងម៉េចនិយាយទៅវាស្រឡះក្នុងចិត្តដូចយើងទៅព្យាបាលចំដុកទ័រល្អអញ្ចឹងណាមនុស្សសម័យថ្មីដែលគេព្យាបាលគេអានិយាយរឿងដូចយើងទៅររឿងរឿងធัวរសំដែងរឿងនេះរឿងនោះអញ្ចឹងលងលយដូចយើងកាន់តែទៅមើលអីកំសាន្តអញ្ចឹង វាអត់បានទៅព្យាបាលរោគទេហើយបើយើងមានរោគមែនទេទៅជួបដុកទ័រដុកទ័រមិនមែនទៅនិយាយរឿងកាលអើយកាលនោះណាអីដាក់ពឹបរោគអីព្យាបាលមិនអានឹងបានមនុស្សនឹងដាក់ទៅវាស្វាងមែនហើយគ្នាកំពុងគ្រុនពោះវៀននាំគ្នាទៅមើលលខោនឲ្យជាគ្រុនពោះវៀនរោគកិលេសវាទល់តែ បង្កើនសមត្ថភាព ការយល់របស់អ្នកនោះ អនន្តលោកឧទានឡើងតាំងព្រះអង្គហើយពាក្យពេចព្រះអង្គសំដែងមកនេះខ្ញុំព្រះអង្គស្ដាប់សឹងតែមិនចង់ហ៊ានដកដង្ហើមពីរស់អ្វីម្លេះទេបងនេះមិនដូចជាខ្ញុំ ធ្លាប់ស្ដាប់ចម្រៀងឡើយចម្រៀងដែលខ្ញុំធ្លាប់ស្ដាប់ហ្នឹងដូចថាស្ដាប់ទៅព្រោះតិចអញ្ចឹងទៅងរុនអារម្មណ៍អីអញ្ចឹងទៅ ប៉ុន្តែនេះពីរោះនេះក៏ថាជ្រាបចូលសពសាច់គឺថាបេតិកើតឡើងក្នុងខ្លួនខ្ញុំព្រះអង្គនេះมันមានត្រង់ណាមួយដែលបេតិมันជ្រាបដល់នៅពេលដែលស្ដាប់ព្រះអង្គម្ដងម្ដងវាត្រូវពេកវាត្រូវពេកវាច្បាស់ពេកជ្រួតជ្រាបដល់សាច់ដល់សរសៃដល់ខួរក្នុងឆ្អឹងហើយននលោកថាអញ្ចឹងណាមិនបន្លែប្រឡប់ណាសេចក្តីពិតណាសច្ចៈធម៌សំដែងនៅព្រោះព្រោះបែបអញ្ចឹង វាយល់វាច្បាស់ហើយចុះហេតុអីបរោះនេះមិនអង្គុយស្ដាប់ដូចគ្មានដឹងតម្លៃធัวអីសោះចឹងបងហើយមានតែមួយស្ដាប់បានហើយ4នាក់5នាក់មើលគូដីងរួនដើមឈើមើលមេឃមើលផ្កាយងើអឺដេកលក់ហើយនឹងមួយស្ដាប់បានបានព្រះអង្គថាមនាលអនន្ត កឹងនជានិសេអ្នកមិនដឹងមែនឬ មិនដឹងហេតុមែនឬអនន្តថាអ្នកជានិមិផនទេបើពិតព្រះអង្គនៅចម្រើនខ្ញុំព្រះអង្គអត់ដឹងទេមិនដឹងតែហេតុអីបានជាធោពីរស់ម្លឹងម្លឹងហើយមកដេកស្ដាប់តែមើលដល់ស្ដាប់ឲ្យដេកលក់អញ្ចឹងអញ្ចឹងអាធោមែនទេមានសូវណាស្ដាប់អត់ ទោះបីធัวឥឡូវហ្នឹងក៏ចែកដែរហ្នឹងហើយព្រោះថាកប្លែងបែករោងមុនឈប់ទេគាត់មានស្ដាប់យកចេះស្ដាប់យកសបាយរហូតដល់ញាតញោមខ្លះគាត់ចិត្តធ្វើប៉ុនគាត់និយាយថាហេប៉ុនយើងគិតហៅលោកណាមកកប្លែងហើយទៅជាចឹងទៅហើយជួលពាក់មីជួលអីអីអស់លុយច្រើនជួលលោកយើងមិនបាច់អស់ថ្លៃលោកណាប៉កែកប្លែងមកសើចពេញរោងដូចគ្នា មានចេះស្អីអត់ប៉ុណ្ណឹងគាត់ហួចចំណេញដែរបើជួលអ្នកកប្លែង គេមានជួលប៉ុនជួលអ្នកកប្លែងណាបើជួលលោកមកកប្លែងនិយាយនិយាយហេលុយស្រាច់ស្រួលអើយនឹងស្អីស្អីហើយបានព្រះអង្គថាព្រះអង្គថាមនីអនន្តហើយក្នុងលោកនេះកុំថាឡើយដល់ទុតធัวដែលបញ្យលពីជីវិតឲ្យច្បាស់ច្បាស់ សំបីតពាក្យថាពុទ្ធោលោកេឧបណ្ណោធម្មោលោកេឧបណ្ណោសង្ឃោលោកេឧបណ្ណោពាក្យថាពុទ្ធកើតឡើងពធកើតឡើងប្រសង្កើតឡើងគ្រាន់តែពាក្យពាក្យហ្នឹងគេមិនងាយឮផងតែពាក្យថាពុទ្ធស្អីនោះពធអីប្រសង្អីហ្នឹងគឺគេមិនងាយឮផងក្នុងលោកហ្នឹងគេមិនងាយយកទៅនិយាយផងហើយចាំបាច់និយាយដល់តែពាក្យសច្ចធម៌នោះហើយស្អីដែលសម្បូរទៅអាណន្តក្នុងសង្គម អង្គថាសបោមានអីជួបគ្នា មានសួរសុខទុក្ខគ្នាផឹកទៅស៊ីទៅរំទៅសុខសบายទេកូនចៅចេះចោះអាហ្នឹងឯពាក្យសបោក្នុងសង្គមវាមានតែនោះប៉ុន្តែយកមកនិយាយវែកញែកហេតុផលអីហ្នឹងអត់ងាយទេងាយទេអញ្ចឹងបើវាអញ្ចឹងហ្នឹងឯងវិញធុនកណា កូនមិត្តរបស់ករុណាអាយុ30ហើយមិនហ៊ានយកប្តីទេ តែប៉ុន្មានខែនេះ កើតរោគខ្លាចទៅពេទ្យមិនមានកើតរោគអីទេ ទៅឲ្យលោកស្រោចទឹកឲ្យក៏បាត់ក៏មិនបាត់ទៀតហ្នឹងហើយតកើតភ័យមិនដឹងយ៉ាងម៉េចនឹកតែរឿងលោកស្រោចទឹកហ្នឹងតែមកនៅភ័យច្រើនអ្នកដែលស្ដាប់ថ្មយល់ភ័យច្រើនក៏ចឹងក៏ថាដំបូងឲ្យ តាកើតភ័យ មិនដែលនឹកថាទៅរកអីខុសពីរឿងប៉ុណ្ណឹងទៅរកស្រោចទឹកទៅរកអីអីចឹងចឹងបានមួយថ្ងៃនេះស្មាតដឹងដំណឹងតាមបងម្នាក់មិនបញ្ចេញឈ្មោះគាត់ទេហើយគាត់ និយាយមកអាណិតអាណិតម្ដាយគាត់នឹងអាណិតអាណិតគាត់ដែរអាណិតម្ដាយគាត់ដែរគាត់ជឿអារឿងខុសហ្នឹងវា វាប្រហែលជា30ឆ្នាំហើយថាវាខ្លាំងវាបកកែចេះចុះចង់បញ្ចប់មកឥឡូវអ្នកដែលគាត់ជឿនឹងស្លាប់បាត់ទៅគាត់វាហេលហាលពីមុនគាត់គិតថាវាអស់ចាវាខ្លាំងអីកើតមហារាជទៅមានអស់ចាអីមួយមហារាជឲ្យដល់ពេល ចឹងគាត់អស់ហេលហាលហេលហានដល់ទៅណាហើយអាយុគាត់កាន់តែចាស់លុយក៏អស់វ័យក៏ចាស់ព្រោះទីពឹងអីមិនឃើញចឹងបានផ្ាថាសាហាវណាស់អ្នកប្រើអារឿងចឹងចឹងដើម្បីយកលុយមនុស្សនេះសាហាវគ្មាន ចិត្តសង្គ្រោះស្អីទេគ្មានទេព្រោះលុយវាបានស្រួលហ៎ម្ដោះចុះម្ដោះឡើងចឹងបានអាត្មាថាតើរំដោះគ្រោះឬបន្ថែមគ្រោះ ហើយមើលទៅអ្នកដែលខឹងថ្មនិយាយរឿងហ្នឹងក្រៅពីអ្នកជឿរឿងហ្នឹងមានណានិយាយទេ អ្នកជឿរឿងហ្នឹងនិយាយខឹងថ្មអ្នករស់ស៊ីរឿងហ្នឹងក៏ខឹងថ្មដែរគ្មាននរណា ម្នាក់ដែលបានស្ដាប់យល់ពីរឿងហ្នឹងមកខឹងថ្មទេ មានទេ អ្នកដែលដកខ្លួនពីរណ្ដៅនឹងរួចហើយគ្មានពីណាមកខឹងទេមានតែអរគុណហើយទៅមើល profile អ្នកថាឲ្យអាត្មាទៅទី1មិនហ៊ានដាក់មុខពិតទេនឹងទី1 ទី2បើមានពិតទៅមើលទៅគឺគាត់ពងធ្វើអានោះឯងអានោះឯងស្មាកណាប្រកេនជំរាបព័ត៌មានអញ្ចឹងថា អ្នករងគ្រោះច្រើនណាស់ដែលទីបំផុតសំបីតែជីវិតនឹងក៏គាត់ពិបាករក្សាដែរព្រោះសារវាអស់ហើយអស់ហើយលេងហើយជឿខ្លះជឿ20 30ឆ្នាំអីចឹងបូមលុយទៅរហូតលុយកាក់អីចឹង ហើយអាត្មាថាបងគួរតែនិយាយសាធារណៈទៅឲ្យគេដឹងខ្លះទៅគាត់ថាមិនហ៊ាននិយាយខ្លាច់ប៉ះពាល់អារម្មណ៍ម្ដាយគាត់ពួកគាត់បាក់បាក់ទាំងអស់ឥឡូវនឹងដល់អ្នកប៉កែដែលគាត់ជឿនឹងស្លាប់បាត់ទៅគាត់ហេលហាលហេលហាលចឹងនឹងចេញទៅតាមច្រកណាទេអាត្មាឃើញថាប្រជាជនខ្មែរយើងរងគ្រោះព្រោះជំនឿផ្ដេសផ្ដាស់នោះដែលចេះតែខំនិយាយនោះណា ប្រុសបានមួយមួយចឹងដែរអ្នកបានរួច ពីនឹងមកគាត់វាស្រឡះវាធូរចិត្តវាហើយអំពើនេះខុសពីអំពើដតីយករឿងបារមីនេះ បារមីនោះយកមកបោកមនុស្សនោះណាជាអំពើដែលគេមិនងាយប្តឹងដាក់គុកកើតទៅទៀតព្រោះអីគេយកសិទ្ធថាគេជឿអីជឿទៅណាគេថាអញ្ចឹងហ្នឹង សេរីភាពក្នុងជំនឿគឺជឿអីជឿទៅបើឯងលក់លហុងផ្សាយទៅពាណិជ្ជកម្មលហុងទៅគុំទៅតេះដៀលគេលក់ស្វាយវាទៅជាចាំងទៅឯងអ្នកផ្សាយនេះវាមិនមែនរឿងលហុងរឿងស្វាយមិនប៉ះទេវានិយាយត្រូវតែនិយាយឲ្យវាដឹងនិយាយឲ្យដឹងព្រោះឃើញអ្នកដែលកំពុង ទៅជឿហ្នឹងគាត់ជាជនរងគ្រោះគាត់មិនមែនអស់តលុយអស់ទាំងក្បាលទៅទៀត មិនបានថ្មថាអស់ទាំងក្បាលវាវាលែងមានអីគិតណាវាលែងអីមានអីគិតឲ្យគេខាបយកអស់ហើយអស់លេងនៅសបកខ្លួនតទេអាខួរក្បាលគិតឡើងយល់ហើយគិតឡើងកើតហើយហើយមុំតដឹងខ្លួនម៉ែខ្លះ20ឆ្នាំខ្លះ30ឆ្នាំអស់អាលេងអាលួតហ្នឹងហើយហើយដឹងហ្នឹងក៏គាត់មិនដឹងថាទៅរកផ្លូវត្រូវឯណាទីវាជាប់មកគំនិតគាត់ហ្នឹងវាទៅតែរឿងបារមីបាអីហ្នឹងអស់អាលេងហើយ ទ្រាំអស់ហើយវាអត់មានទុនអីមកគិតបកក្រោយអីវិញកើតកើតតមួម៉ៅកើតតខឹងកើតតាស្អីចឹងទៅអញ្ចឹងហើយបាន ព្រះសម្មាសម្ពុទ្ធព្រះអង្គប្រៀបធៀបថាភិក្ខុណាដែលទ្រុសតកូលភិក្ខុណាដែលដឹកនាំមិនដោយចិត្តបរិសុទ្ធមិនបញ្យល់ឲ្យគេយល់សច្ចធម៌នាំឲ្យគេជឿប្រទេសផ្ដាស់ហ្នឹងណា ព្រះអង្គហៅថាមហាចោសាហាវជាងចោប្លន់ទីក្រុងណាអាមិនបានអញ្ចឹងមើលទៅ3 10ភាគ1ផ្ដើមនិយាយពីមហាចោ5អាមិនបានអញ្ចឹងព្រះអង្គថាណែអាចោចូលទៅប្លន់ទីក្រុងហ្នឹងយ៉ាងច្រើនវាយកទ្រព្យសម្បត្តិអស់ប៉ុណ្ណឹងទេ តែវានៅខ្លួនវានៅរស់តែបើចោលសាហាវជាងនឹងទៀតវាកាត់ដៃវាកាត់ជើងតែបើចោលសាហាវមែនទែនយ៉ាងច្រើនវាសម្លាប់យើងប៉ុណ្ណឹង គ្មានអីទេ តែអំពើរបស់ចៅនោះមិននាំឲ្យយើង បាត់កុសលធម៌ទេមិននាំឲ្យយើង មានមិច្ឆាទិដ្ឋិទេមិននាំឲ្យមនុស្សម្នានឹងទៅកាន់នរកទេក៏ប៉ុន្តែហេតុអីបានភិក្ខុដឹកនាំគេខុសនឹងវាសាហាវជាងចៅប្លន់ទីក្រុងវាមិនអស់ទេអាទ្រព្យសម្បត្តិខាងក្រៅវាមិនអស់ទេស្អីខាងក្រៅក៏ប៉ុន្តែ បាត់នៅទ្រព្យដ៏ប្រសើររបស់គេគឺសទ្ធា បាត់ទ្របដ៏ប្រសើររបស់គេគឺសម្មាទិដ្ឋិមិនឲ្យក្រជាតិនឹងមែនតែឲ្យគេក្រក្នុងសង្សារវដ្តក្ររងថ្ងៃងើបមកវិញមិនឃើញទេអាជឿខុសនឹងអញ្ចឹងបាននៅក្នុងទោសទាំងឡាយយើងគិតថាអនន្តរិយកម្មធ្ងន់ណា អនន្តរិយកម្មធ្ងន់ណាទោសមកចន្លោះផែនដីឲ្យវាធ្លាក់បងថានឹងស្ទើរទេ បើតួនិយតមិឆាទិដ្ឋៈធ្ងន់ជាអនន្តរិយកម្មទៀតអាវែងនោះអាតួវងវែងមិនដឹងហេតុមិនដឹងផលមិនដឹងណាហេតុនាំឲ្យកើតទុកមែនទែនមិនដឹងណាហេតុនាំឲ្យកើតសុខមែនទែនរហូតដល់អត់យល់កម្មផលច្បាស់លាស់នោះវែងនៅក្នុងហ្នឹងប្រកាន់ទិដ្ឋិមាននេះខ្លាំងហថានិយតមិឆាទិដ្ឋិមានអកិរិយណតកទិដ្ឋិហ្នឹងអតិថិហ្នឹងព្រះអង្គថាធ្ងន់ជាងអនន្តរិយកម្មទៅទៀតធ្ងន់ណាស់ក្នុងងាយ ងាយចឹងហើយបានងាប់ទៅ អ្នកនឹងគណៈអវជ័យនរៈគ្មានសំណាងកើតផងមិនដល់សំណាងមនុស្សឯងគណៈវជ័យនរៈគ្មានសំណាងកើតផងអមិឆាទិដ្ឋិហ្នឹងកើតនរៈក្រៅចក្រវាលនេះវិញធន់មិនឃើញជាសួរយ៉ាងម៉េចទេគ្រាន់តែរាយការណ៍ឲ្យអាត្មាដឹងប៉ុន្តែអាត្មាថា ដឹងធ្វើម៉េចទេបើយើង វាអញ្ចឹងពាក្យខ្មែរយើងថាតម្រៃក៏ខ្វាក់តម្រាក់វាឈួតទៅទាំងអស់តែគ្នាហើយថឹងធ្វើម៉េចអាមាប្រុសបានតែនិយាយបានតែអ្នកណាស្ដាប់អញ្ចឹងទៅស្ដាប់មិនបានចាំពពុទ្ធសម័យក្រោយទៅអាត្មាមិនពពុទ្ធផងអឺ ចឹងបន្តទៅទៀត សុំពិនិត្យមើល line តិចមិនដឹងថាវាដើរអត់ សូមបន្តសំណួរទៅទៀតនេះអត់ ឃើញដោយឈ្មោះមកទេឃើញនៅសំណួរលោភមូលចិត្តដួងទី1ត្រូវដែរឬទេតើសិលដាច់នៅខណៈដែលដឹងហើយច្រឡំគ្នាផ្ញើចូលគ្នាចឹងវាច្រឡំគ្នា សុខៀងហុងសួរថាតើកម្មផលអ្នក ដែលកើតមកគោហើយថ្លង់តើជាតិមុនគាត់បានសាងកម្មអីឲ្យដឹងថាអីហ្មងហ្នឹងគឺយើង ដឹងមិនច្បាស់ទេ ពីព្រោះយើងគ្មានអតីតាំងសញ្ញាណក៏ប៉ុន្តែយើងអាចដឹង ត្រឹមថាវាមិនមែនជាផលរបស់កុសលកម្មទេ វាពិតជាផលរបស់អកុស សល់យើងដឹងត្រឹមប៉ុណ្ណឹងប៉ុន្តែរតកម្មអីហ្នឹងយើង ដឹងវាមិនច្បាស់ទេប៉ុន្តែក្នុងកុសលគ្រាន់តែបរៀនថាអ្នកដែលកើតមកគោថ្លង់ឬក៏កាយវិការអវយវៈអាអវយវៈមិនគ្រប់គ្រាន់ហ្នឹងគឺបដិសន្ធិដោយកុសលជា អមកោមកៈកុសល អមកោមកៈកុសលហ្នឹងគឺកុសលដែលមានកម្លាំងតិច ឬថាពេលដែលយើងធ្វើកុសលនោះវាមិនល្អចប់ចុងចប់ដើមជាការល្អតែពីដំបូងរួចមកយើងបន្ទុះតោះយើងលែងជ្រះថ្លាវិញទៅធ្វើឲ្យកុសលនឹងវាអត់ពេញលេញពីព្រោះកុសលដែលពេញលេញនឹងវាត្រូវប្រកបដោយកាល4បពចេតនាក៏ល្អកំពុងធ្វើក៏ល្អធ្វើលួចរួចហើយក៏នៅតែពេញចិត្តនៅក្នុងសេចក្តីល្អនោះ ហើយរហូតច្រើនឆ្នាំទៅក៏នឹកឡើងនៅតែជ្រះថ្លាបើប្រៀបទៅដូចស្រូវពេញទឹកចឹងពេញទឹកល្អវាឲ្យផលពេញចឹងទៅហើយដល់ទៅកុសលដែលឲ្យកើតគួថ្លង់អីជាដើមហ្នឹងអមកមកកុសលច្រើនតែជ្រះថ្លាតែពីដំបូងមានន័យសบายចិត្តដូចថាឲ្យទៀនដល់អ្នកក្រអីចឹងសบายចិត្តឲ្យពីដំបូងកំពុងឲ្យក៏ជ្រះថ្លាដែរប៉ុន្តែឲ្យរួចហើយខឹងប្រមាថគេយកអានេះឲ្យស៊ីមិនចេះខឹងមើងងាយគេចឹងទៅ វាធ្វើឲ្យអកុសលដែលចិត្តអនុគ្រោះហ្នឹងវាវាថយអញ្ចឹងកុសលបែបហ្នឹងធ្វើឲ្យកើតគោថ្លង់ឬក៏កើតមកវាមិនគ្រប់អីចឹងទៅអាហ្នឹងមានសម្ដែងនៅ ក្នុង ផលរបស់កុសលហ្នឹងចឹងតែឲ្យអាត្មាទៅចង្អុលថាកម្មអីត្រូវទៅទះកភ្លៀងគេអីត្រូវទៅធ្វើឲ្យគេថ្លង់ពីជាតិមុនអីអាហ្នឹងយើងហួសវិស័យដែលយើងគិតឃើញហើយផលរបស់កម្មជាអចិន្ត្រៃយៈកន្លែងហ្នឹង បន្តទៀតព្រះបុត្រាកាលពីថ្ងៃសុក្រមុនខ្ញុំកណាបានសួរសំណួរដល់លោកគ្រូដែរតែដល់ស្ដាប់វិញអត់ឮវិញសោះមិនយ៉ាងម៉េច មិនដឹងយ៉ាងម៉េចទេហើយសំណួរនោះខ្ញុំកណាសួរថារាល់បនទៀនត្រូវតែរាប់បាតមែនលោកខ្ញុំចាបើអាចជួយឆ្លើយម្ដងទៀតធាតពិតទៅការដាក់បាតវាជាកិច្ចវត្តរបស់ភិក្ខុសង្ឃដែលត្រូវដើរបិណ្ឌបាតរាល់ថ្ងៃទេវាមិនពិធីទេមែនទេណោះអញ្ចឹងណារឿងពិធីហ្នឹងមនុស្សអ្នកធ្វើអញ្ចឹងបើពិធីមនុស្សអ្នកធ្វើ រាប់ក៏បានមិនរាប់ក៏បានពីព្រោះវាមិនមែនជាវិន័យបញ្ញត្តិស្អីក៏ដោយដែលមនុស្សអ្នកធ្វើមនុស្សអ្នកអត់ធ្វើក៏បានដែរវាមិនមែនជាវិន័យបញ្ញត្តិទេបាទឧទាហរណ៍ថាយើងមុនលោកធ្វើពិធីអីចឹងទៅថ្ងៃវាចិត្តដល់ហើយវាយើងជាប់រាប់បាតសិនវេសិនអីសិនលោកអត់ចង្ហាន់អានឹងមិនមានបញ្ញាទេ ចឹងជាចម្លើយហើយណាធ្វើក៏ធ្វើទៅមិនធ្វើក៏ហីទៅពីព្រោះរឿងហ្នឹងរឿងមនុស្សអ្នកធ្វើមានពាក្យប៉ុនអីទេលោកសំខាន់តែគេមុនទៅឆាន់វត្ថុបំណងគឺឲ្យឆ្អែតតែប៉ុណ្្នឹងឯង អូនេះសំណួរតពីមុនដែលថាបងស្រីជាពាក់លុយគេបខំឲ្យនាងរៀបការ ជាមួយម្ចាស់បំណុលដោយប្រាប់ទៅគ្រួសារថាតើសារគេអ្នកមានហើយគ្រួសារឪពុកម្ដាយនឹងក៏បខំឲ្យនាង ការដែរដោយឃើញថាគេអ្នកមាននៅនេះតមកទៀតទៅឃើញសំណួរវគ្គក្រោយ នាងមានជំងឺបេះដូង ត្រូវវះកាត់កណាចុងនេះដូចមិនមែនទេអូនឹងហ្នឹង កណាចង់សួរលោកម្ចាស់គ្រូថាតើបងស្រីដែលយកប្រាក់គេហើយបង្ខំប្អូននោះមាន បាបដែរឬទេហាអាត្មាមិនមែនមិនគិតថាអ្នកសួរនឹងមិនដឹងទេប៉ុន្តែចង់ឲ្យអាត្មានិយាយទៅគេលោកគេភ័យអ្នកទាំងអស់គ្នាក៏អាចឆ្លើយបាន ដែរថាអំពើនឹងបាបឯប៉ុនអឺដូចទៅខ្ចីលុយគេហើយអត់មានអីសងគេដើម្បីលួង ចិត្តគេយកប្អូនស្រីទៅឲ្យគេនោះណាបាបឯប៉ុនថាមើល បាច់ខ្មែរឆ្លើយទេហើយតើប្អូនស្រីដែលត្រូវបង្ខំនោះមានបាបកម្មអ្វី បានជាត្រូវមានអាបាបអីនោះខ្មែរមិនដឹងទេ តែមិនមែនរឿងផលល្អទេបើគាត់មាន ផលល្អគាត់មិនជួបចឹងទេតែឲ្យដឹងតែជាស្អីមកហ្នឹងដឹងមិនច្បាស់ទេអាហ្នឹងបើសិនជានាងស្លាប់តើនាងទៅកើតទីណាអាហ្នឹងរឹតតែអត់ដឹងទៀតហ៎រឹតតែអត់ដឹងទៀតហើយ ហ្នឹងបញ្យល់មិនក៏មិនច្បាស់ដែរសួរសាររឿងអត់ដឹងអាជាតិមុខហ្នឹងវាមិនដឹងឲ្យបញ្យល់ថាម៉េចហ្នឹងថាសូមឲ្យអាត្មាហ្នឹងបញ្យល់ឲ្យច្បាស់ថាជាតិមុនធ្វើបាបអីអត់ដឹងហើយចុះងាប់ទៅទៅកើតស្លាប់ទៅទៅកើតឯណាអាហ្នឹងក៏អត់ដឹងដែរវាស្រេចថាថាទៅគាត់សន្សំកុសលបែបម៉េចនៅឥឡូវនេះតើគាត់រៀនបដិបត្តិអប់រំផ្លូវចិត្តគាត់បែបណាអាហ្នឹងអាហ្នឹងអាចអាចថាជួយបានដោយថាក្នុងស្ថានភាពបែបហ្នឹង តើប្អូននឹងក៏បីធ្វើចិត្តបែបណាហើយនឹងបើបានជួបគ្នាអាអាចជួយបញ្យល់បានប៉ិនបើចង់សួរថាកម្មពីមុនស្អី it's over ចិត្តទៅអនាគតនាងត្រូវកើតជាអីទៀត it mystery ជាអាចកំបាំងមិនអាចដឹងបានទេ

ហើយដែលបានត្រាស់ដឹងហើយនឹង4អង្គហើយកកសន្ធោកោណាគិមនោកាសបោហើយនឹងព្រឹកសមណគោដំ នឹង ដែលបានត្រាស់រួចហើយនៅមួយអង្គទៀតគឺព្រះសិអាមិត្រីដែលនឹងត្រាស់នៅ ខាងមុខក៏ប៉ុន្តែមិនមែនឥឡូវនេះទេល្មមឈប់ពុលជាមួយអ្នកបោករាល់ថ្ងៃហ្នឹងទៅតែមិនឥឡូវនេះទេ អាម៉េចបានមិនមានឥឡូវនេះទេថាត្រាស់ស្អីបើធัวនៅមានហ្នឹង ពាក្យថាត្រាស់ដឹងវាទល់តែអត់មានពីណាដែលនិយាយពីសច្ចធម៌នោះគេភ្លេចបាត់អស់ទៅ ក្នុងโลกនេះគ្មានពីណាដឹងពីសច្ចធម៌នឹងទេអានឹងចាំបាច់មានមនុស្សម្នាក់ទៀតមកនិយាយរឿងនឹងឡើងហើយទៅត្រាស់ដឹងថ្មីទៀតតែបើធัวនឹងនៅមានអ្នកមកនឹងមិនហៅថាអ្នកត្រាស់ដឹងទេមិនពពុតទេអឺព្រះអង្គឧទាហរណ៍អញ្ចេះទៀតថា ព្រះសម្មាសម្ពុទ្ធនឹងដូចព្រះអាទិត្យចឹងมันអាចរះពីរនៅក្នុងគ្រាតែមួយបានទេអញ្ចឹងនៅ ពេលដែលពន្លឺធម៌នេះនៅមានមានន័យថាព្រះអាទិត្យនឹងនៅ មានអំណាចជាពន្លឺនៅឡើយទេវាទល់តែស្ងាត់បាត់អស់ពន្លឺព្រះអាទិត្យទៅវិលមកជុំទៀតទៅបាន មានព្រះអាទិត្យថ្មីឡើងទៀតអញ្ចឹងណា ហើយបើមានភ្លឺម្ដងម្ដង ដូចជាព្រះបច្ចេកពុទ្ធនឹងព្រះអង្គប្រៀបដូចជាពន្លឺប្រច័នព្រះបច្ចេកពុទ្ធនោះដូចប្រច័នអញ្ចឹងដរាបណានៅមានព្រះអាទិត្យប្រច័នមិនប្រកបទេយ៉ាងណាមិញព្រះបច្ចេកពុទ្ធនឹងជាអ្នកត្រាស់ដឹងសច្ចធម៌ដោយខ្លួនឯងដែរមិនស្ដាប់ពីនរណាមិនឡែលឺពីណាទេតែគ្រាន់តែអត់មានសัพពញ្ញុតញ្ញាណអត់មានអនាវរណញ្ញាណអី ដើម្បីបង្កើតជាមេរៀនប្រាប់គេបាន ត្រាស់ដឹងតែម្នាក់ឯងយើងទៅដូចមនុស្សគួរយល់សពចឹងនឹងនិយាយប្រាប់គេថាម៉េចនឹងហើយសម័យហ្នឹងក៏មិនខ្វះដែរមនុស្សចាញ់បោករឿងព្រះបជាកពុទ្ធហ្នឹងកលែងគេយកនាមព្រះសិអាយកទៅប្រើហ្នឹងគេថាហែកឋិនទៅឲ្យព្រះបជាកពុទ្ធឃើញបោកឯងបើបើអាត្មាមិននិយាយញញអត់ដឹងទេតែដឹងហើយក៏ខឹងដែរហើយខឹងដែរកុំនិយាយប៉ះពាល់គេ ជំនឿរបស់គេជំនឿស្អីអាជំនឿផ្សេងអាបោកផ្សេងណាស្ដាប់ឲ្យតន់បើជំនឿគេជឿថាអញ្ចឹងអ្នកដឹកនាំជឿថាអញ្ចឹងដឹកអញ្ចឹងអាហ្នឹងវាជារឿងជឿគេជឿអញ្ចឹងចុះបើចេតនាបោកច្បាស់ចេះអាហ្នឹងអត់ឲ្យនិយាយអើបើមិនចង់ឲ្យនិយាយចាញ់បោកគេទៀតទៅអើហើយយើងក៏សប្បាយចិត្តបោកគេទៀតអញ្ចឹងទៅអ្នកហាមថ្មមិនឲ្យនិយាយហ្នឹងគាត់សប្បាយចិត្តនឹងបោកគេទៀតអញ្ចឹងទៅ ហើយកថាម្ដងម្ដងចឹងអាត្មាជាដូនម្នាក់គាត់ធ្លាប់ឲ្យចង្ហាន់អាត្មាឆាន់តាំងពីនៅណេនពេលអាត្មាយល់ច្បាស់ពីនឹងទៅអាត្មាគិតថាចង់ទៅនិយាយប្រាប់គាត់ទៅដល់អត់តាន់បាននិយាយប្រាប់គាត់អូលោកចៅហើយកណាចាំទៅលោកចៅមកយូរហើយស្មានតែគាត់ចង់ស្ដាប់ធម៌ណាលោកចៅដឹងឯងកណារੂព្រះពិតឃើញហើយហើយព្រះឯណានោះនោះតែអាត្មាធ្លាប់និយាយញឹកញឹកហ្នឹង ហើយឆ្នាំហ្នឹងទៅកឋិនទៀតដែរពីព្រោះហែទៅឲ្យព្រះបជាកពុទ្ធណាព្រះបជាកពុទ្ធនោះដាក់ទៅយកបាត់យើងអត់ឃើញទេព្រះបជាកពុទ្ធនោះដាក់តែមួយយប់អស់លីងព្រះបជាកពុទ្ធហោះមកយកបាត់អស់ឃើញទេហើយយើងដឹងច្បាស់ថាវាគ្មាន ព្រះបជាកពុទ្ធទេសម័យនងវាអត់មានទេហើយបងម្នាក់អឺនិយាយប្រាប់ស្មានថ្ងៃមិញហ្នឹងមានកន្លែងមួយទៀតខុសពីកន្លែងហ្នឹងឥឡូវស្លាប់បាត់ហើយអ្នកបកកែហ្នឹង តែពីមុនបោកអញ្ចឹងបោកម្ដាយគាត់រហូតដល់ឥឡូវស្ងួតជើងថ្មិញហើយគេដាក់ទៅថ្វាយអីទៅគេគេឲ្យឃើញតែដៃគេទេអូអ្នកសច្ចាំងគេហ្នឹងឃើញតែដៃគេទេគាត់វាមិនអស់ចិត្តគាត់អោនទៅមើលគាត់លូនទៅមើលកន្លែងហ្នឹងគេរៀបចំមានកន្លែងគេឡើងទៅដល់គេលូកដៃអញ្ចឹងមាន ព្រះណាមកតែដៃដូចគេឃើញពីក្រៅអត់ផងហ្នឹងអាមួយគេជឿថាអញ្ចឹងវាជាសិទ្ធិសេរីភាពចុះបើបោក គួរនិយាយអត់គួរគួរនិយាយឲ្យដឹងហ្នឹងហើយសំណួរតើណាអស់ហើយ សុខាអ៊ុំថ្វាយអង្គមដឹកគុណយមម្ចាស់ម៉ោង3ព្រឹកអូម៉ោង3ទៀបព្រឹកហើយថ្ងៃសុក្រនៅអាមេរិកកាលណាមានសំណួរមួយសាសនាខ្មែរមានប្រមាណបើមាន តែមួយហេតុអីក៏ប្រសង់ក្រងស្វងជីវរច្រើនពួរម្លេះហ្នឹងហើយ សាសនាខ្មែរមិនដឹងមានប្រមាណទេខ្មែរមិនដឹងព្រោះជំនឿផ្សេងផ្សេងវាកើតឡើង ពាក្យថាសាសនាហ្នឹងវាក្រោមការ អប់រំទូនមានរបស់នរណាអាចារ្យណានាំឲ្យជឿអ្នកតាអាហ្នឹងហៅសាសនាអ្នកតាមួយទៅគ្រូណានាំឲ្យគោរពខ្មោចអាហ្នឹងសាសនា ខ្មោចទៅមិនដឹងមានប្រមាណ100លានទេស្រុកខ្មែរយើងហ្នឹងអាចារ្យណានាំឲ្យថ្វាយអង្គមគលស័យអាហ្នឹងសាសនាគលស័យទៅ សាសនាអញ្ចឹងគឺពាក្យបរៀន ពាក្យណែនាំពាក្យបញ្យលហ្នឹងសាសនាហ្នឹងប្រែតែពាក្យព្រៀនបដៅពាក្យណែនាំពាក្យបញ្យលហ្នឹងឯងហើយឲ្យរាប់ថាប្រមាណគាត់ថាមិនចោះបញ្ជីហ្នឹងប៉ិនអាត្មាមើលរាប់លានក្នុងស្រុកខ្មែរយើងបើយើងយើងចោះបញ្ជីធំធំមាន ពុទ្ធសាសនា មានគ្រីស្ទៀនមានអាមូស្លីមមាន អីបាហៃមានអីចឹងទៅ ប៉ុន្តែនិយាយមែនទែនពាក្យសាសនាមួយម៉ាត់ហ្នឹងដឹកនាំឲ្យជឿមួយសាសនាមួយហ្នឹងដឹកនាំឲ្យថ្វាយគុំគលសីមួយសាសនាមួយដឹកនាំថ្វាយគុំខ្មោចសាសនាមួយប៉ុន្តែពាក់ព័ន្ធនឹងរឿងបងជីវរនេះថាច្រើនពួរម្លេះហ្នឹងអានឹងវាពាក់ព័ន្ធរឿងវិន័យវិន័យព្រះអង្គហាមពួរដែល ព្រះអង្គខ្លួនឯងផ្ទាល់នឹងមិនបានថាឲ្យប្រើពូអីទេតែអត្តកថាទេតែថាពូដូចក្លឹមខ្នោនោះហើយព្រះអង្គមានតាហាមនៅក្នុងចេវរៈខណ្ឌកៈនឹងមានហាមដូចជាលឿងដូចមាសក៏មិនឲ្យប្រើពូមាសពូមាសអត់ឲ្យប្រើទេពូខ្មៅសុតពូសសុតពូខ្នងក្អែប ពណ៌ខៀវពណ៌បៃតងពណ៌ស្អីហ្នឹងអត់ឲ្យប្រើទេអញ្ចឹងនៅក្នុងហ្នឹងក៏យើងសន្មតថាកុំឲ្យតែប៉ះពណ៌ណាដែលព្រះអង្គហាមទៅយើងប្រើទៅអត់អីអញ្ចឹងបានយើងមានពណ៌ខុសគ្នាខ្លះហ្នឹងអត់អត់បញ្ហាអីទេ Mm-hmm. អឺសៅរីមៃពុកម៉ែកណាចែកឋានជាង18ឆ្នាំហើយ តែនៅតែនឹកលោកទាំងពីរខ្លាំងសំណួរមួយទៀតកណាធ្វើការតាមផ្ទះគេអ្នកផ្ទះកណានៅនឹង ស្រឡាញ់ចូលចិត្តកណាទាំងអស់តែក្មួយប្រុសគាត់ តែងចរណែនកណា រហូតមកហើយពេលមាន បញ្ហាកណាមិនដែលតរហូតក្មួយគាត់ ថាខ្ញុំឌឺគាត់កណាអត់យល់ហ្នឹងហើយរឿងគេគិតយ៉ាងណានោះយើងមិនពិបាកធ្វើឲ្យគេគិតតាមបំណងដែលយើងចង់បានណា តែយើងហ្នឹងខ្ញុំធ្វើតែល្អមិនក៏គេមិនពេញចិត្តអានឹងវាសំនួរនឹងសឹងតទូទៅហ៎មនុស្សវាអញ្ចឹងពាក្យពេញចិត្តហ្នឹងយើងមើលផងថាតើមនុស្សដែលពេញចិត្តនឹងអំពើល្អមនុស្សបែបម៉េចវាទល់តែមនុស្សល្អមិនចេះពេញចិត្តនឹងអំពើល្អមិនអញ្ចឹង ហើយចុះធ្វើល្អគេចេះតែទាស់ចិត្តហ្នឹងមិនអើមកវិចិត្រគាត់វាមិនសូវល្អហ្នឹងឯងក៏ប៉ុន្តែអាល្អហ្នឹងទៅទៀតជាងការល្អរបស់យើងហ្នឹងគាត់មិនមែនអាក្រក់ទេគ្រាន់តែល្អរបស់យើងវាចំមកកន្លែងក៏អត់ចូលចិត្តអញ្ចឹងគាត់ទាស់តាហ្នឹងធ្វើមិនក្នុងសង្គមមនុស្សវាត្រូវតែអញ្ចឹងអញ្ចឹងបានអ្នកខ្លះនឹងរៀបការប្តីប្រពន្ធនឹងគ្នាឆ្លោះទៅគ្នាថាអាក្រក់អត់ទេតែគាត់មិនត្រូវគ្នា ដល់គាត់បែកគាត់ទៅរកប្តីប្រពន្ធរៀងខ្លួនទៀតទៅរស់នៅដូចសុខដុមរមនាស្រួលអត់ស្អីផងបើសិនជាទាំងពីរអ្នកហ្នឹងម្នាក់នរណាមួយអាក្រក់ណាស់ពេលគាត់ទៅការមួយម្នាក់ទៀតវាអត់សុខទេមិនក៏គាត់ នៅមួយម្នាក់នេះ វាអត់សុខដល់ទៅនៅមួយម្នាក់នោះមិនក៏សុខមិនក៏ស្រួល វាអត់ត្រូវធៀបគ្នាអញ្ចឹងរឿងគប់រឿងទាស់រឿងពេញចិត្តរឿងមិនពេញចិត្តហ្នឹងគឺជាលោកធម៌ យើងមិនអាចនិយាយមួយម៉ាត់នឹងឲ្យគប់ចិត្តមនុស្សគ្រប់គ្នាទេព្រះសម្មាសម្ពុទ្ធត្រាស់ឲ្យថាអឺកំថាឡៃមនុស្សកត្រឹកកត្រីស្ដាច់មានពលសេនាមានចតុរង្គសេនានឹងក៏នៅមានគេស្អប់មានគេសរសើរមានគេស្អប់សំបីតថាគតនេះអង្គអញតថាគតដែលលះអស់អាលីងហ្នឹង មកអង្គុយកណ្ដាលបរិស័ទទាំង4ពោលធររាល់ថ្ងៃមិនដែលចង់បានអីហ្នឹងក៏មានគេស្អប់មានគេស្រឡាញ់ហើយកុំនិយាយអាមនុស្សចេះមាត់នោះព្រះច័ន្ទព្រះអាទិត្យហ្នឹងគង់មានគេទាស់គង់មានគេសរសើរគង់មានគេនិន្ទាបានព្រះអង្គថាណដ្ឋិលោកោអនិន្តិតោអណដ្ឋិលោកេអនិន្តិតោក្នុងលោកនេះនរណាម្នាក់ដែលមិនត្រូវពាក្យនិន្ទាមិនត្រូវគេសອບនឹងគ្មានទេគ្មានទេ ចឹងចឹងយើងត្រូវពេលគ្រាន់តែយើងប្រយ័ត្នចេះ ពាក្យនន្ទា អ្នកស្អប់យើងអីបើថាបណ្ឌិតស្អប់យើងអាហ្នឹងគួរបារម្ភណាបណ្ឌិត ជាអ្នកប្រាជ្ញមិនចូលចិត្តយើងតេះឌីលអំពើយើងថាយើងនឹងធ្វើខុសហើយអូអានឹងប្រុងប្រយ័ត្នណាព្រោះអ្នកប្រាជ្ញមែនទែនលោកឃើញថានឹងខុសហើយបានលោកតេះឌីលហ្នឹងហើយក៏ប៉ុន្តែបើ ជនសាមញ្ញឬក៏ជនពីលតេះឌីលមកនគរអត់បញ្ហាអីទេ ពូជនពីលមិនដែលតេះឌីលរឿងអាក្រក់ទេគេតេះឌីលតែរឿងល្អល្អហ្នឹងហើយដល់ជនជាបណ្ឌិតក៏មិនដែលតេះឌីលរឿងល្អទេតេះឌីលតែរឿងអាក្រក់ទេអញ្ចឹងបានព្រះអង្គថាអាពាក្យនិន្ទាពាក្យរិះគន់ពាក្យនិន្ទានេះបើវាចេញពីបុគ្គលពីលមិនមែនជាពាក្យនិន្ទាមែនទេទេមានន័យថាកុំ take notice កុំយកចិត្តទុកដាក់ជាមួយរឿងហ្នឹងថាវាមានន័យថាមនុស្សនឹងវាអត់ដល់យើងទេក៏ប៉ុន្តែ បើអ្នកប្រាជ្ញតែម្នាក់និន្ទាយើងអ្នកប្រាជ្ញមែនទេណាមិនអ្នកប្រាជ្ញសញ្ញាបត្រទេណាអ្នកប្រាជ្ញដែលស្គាល់អំពើល្អអំពើអាក្រក់មែនប្រព្រឹត្តល្អនិន្ទាយើងអអានឹងខុសហើយតែមួយមួយលានអ្នកហ្នឹងមានតែមួយហ្នឹងនិន្ទាអានឹងត្រូវប្រយ័ត្នសរសើរចឹងដែរបើជន់ពីលសរសើរយើងកុំចូលហ្នឹងហើយយើងមើលមើលខ្វះអី យើងមើលតអ្នកសិល្បៈយើងថ្វាននិយាយតិចធ្វើឲ្យគេត្រេកអររាប់លានអ្នកមែនទេ fan idol ឈឺក្រឹបមានណាមើលលើកដៃសំពះសុំគេទៀតណាសួរអ្នកសរសើរយើងនឹងទះដៃហប់អរយើងលើបែបណាកុំជោកុំបានចិត្តឃើញគេលើកសរសើរច្រើនណាប៉ុន្តែអ្នកខ្លះគាត់មិនមែនអ្នកល្បីទេ សាមញ្ញធម្មតាឈឺមានលុយទៅពេទ្យមានគេទទួលខុសត្រូវ មាន គេជួយអស់ពីចិត្តពីថ្លើមចឹងអ្នកឈីឲ្យយើង អ្នកទះដៃហូរឲ្យយើងមនុស្សបែបណាបើមនុស្សតែផ្លូវកាមគុណទេកំតន់អរឿងសុបាយរឿងអីទេកំតន់អ តែយើងលែងផ្ដល់សេចក្តីសុបាយឲ្យគេយើងវាអស់ប្រយោជន៍ហើយចឹងហើយបានព្រះអង្គថាជួនពៀសរសើរយើងមិនគួរកុំអតែបើបណ្ឌិតសរសើរអំពើអ្នកឯងតាមួយយកទៅ អានឹងត្រូវហើយត្រូវហើយបានលោកសរសើរនឹងអូខេ keep doing បន្តធ្វើអីដែលល្អទៅរឿងគេតោះអានឹងនឹងធ្វើមិនទេទ្រាំបានជាធ្វើទៀតចឹងទៅទ្រាំលែងបានដូរការងារទៅនឹងចប់ សុផានីសួនគណៈចង់ដឹងថាកាលសម័យពុទ្ធពេលលោកសោធរមានប្រោសទឹកដែរឬទេ ព្រោះកាលកណាទៅវត្តពេលប្រជុំលោកតាធំក៏ប្រោសទឹកឲ្យបរិស័ទដែរហើយបរិស័ទក៏នាំគ្នាចូលចិត្តដើម្បីបានទទួលទឹកមុនតែកណាមិនចូលទៅទេព្រោះដឹងថាទឹកនោះមិនអាចផ្ដល់សេរីឬសេចក្តីសុខដល់កណាទេ ចឹងយើងត្រូវសិក្សាប្រវត្តិថាតើសម័យពុទ្ធពាក្យទៅស្វាត់ជ័យគេស្វាត់ជ័យមិនគេសិក្សានៅក្នុងលក្ខណៈសិក្សាវាមាន5គឺមួយសិក្សា ដោយសេចក្តីគោរពអឺទី2ស្វាត់ជ័យដោយសេចក្តីគោរពទី3ត្រួតត្រង ទុកដោយសេចក្តីគោរពទី4សង្កេតពិនិត្យអត្តន័យផ្ទៀងផ្ទាត់ដោយសេចក្តីគោរពដើម្បីឲ្យច្បាស់ហើយនឹងទី5 ប្រតិបត្តិអញ្ចឹងការស្វាធ្យាយរបស់គេក្នុង សម័យពុទ្ធកាលយើងសិក្សាតាមប្រវត្តិរឿងរ៉ាវទាំងឡាយវាគ្មាន ជាការស្វាធ្យាយដូចយើងឥឡូវនឹងផងឥឡូវកុំតន់និយាយរឿងស្រោចទឹកឬក៏មិនស្រោចទឹកវាអត់មានវាមាន តែរៀនឲ្យសូត្ររំលឹក អានឹងមាន សូត្រសម័យនោះគឺគេសូត្ររំលឹកអាមិនបានសូត្ររំលឹក ថាសូត្រកុំឲ្យវាភ្លេច ចឹងណាអដូចជាគិរីមុនននសោតព្រះសម្មាសម្ពុទ្ធយកសោតនឹងមួយយកទៅឲ្យគិរីមនុនស្ដាប់ដោយចំពោះតែម្ដងនៅពេលនោះគិរីមនុននឹងមានអាពាតលោកវាពាក់ប៉ុណ្ណាអាពាតផ្លូវចិត្តផងធុញថប់ stress depression នឹងខ្លាំងទៅធ្វើឲ្យបេះដូងដើរអត់ល្អធុញថប់ទៅខ្សោយទៅ ឧបាទានវាខ្លាំងប្រកាន់វាខ្លាំងចឹងព្រះអង្គពង្រៀនសញ្ញា10ឲ្យព្រះអានន្ទយកសញ្ញា10ហ្នឹងទៅ repeat ឡើងវិញឲ្យគរិមនននឹងស្ដាប់ចឹងគឺដោយចម្ពោះគឺទៅដល់ប្រាប់មកសញ្ញា10ទី1ស្អីអនិច្ចសញ្ញាអនត្តសញ្ញា អាទីនវៈសញ្ញាអីមួយមួយមួយមួយមួយស្ដាប់អីនោះស្ដាប់គិតស្ដាប់គិតស្ដាប់ចាណាចាណាចាណាចាណាវាអាចិត្តនឹងភ្លឺឡើងភ្លឺឡើងភ្លឺឡើងទៅវាអស់កង្វល់ទៅអាពាកនឹងជាទៅពួកលោកវាមានសម្ពាធផ្លូវចិត្តខ្លាំងឃើញទេដែលគេយកទៅនឹងទៅ repeat ឡើងវិញក៏ដូចតែសូត្រចឹងដែរប៉ុន្តែមិនមែនសូត្ររាវស្ដាប់អត់បានណាគឺគឺអឺថាឡើងវិញនៅស្អីដែលព្រះ សម្មាសម្ពុទ្ធបរៀនទៅនោះយកឲ្យគិតពិចារណា បានជាសូត្រមួយនោះឈ្មោះថាគិរីមេនន្តសូត្រឃើញទេហើយនិយាយតែម្ដងហ្នឹងរឿងហ្នឹងអត់មានទៅយកពិធីណាទៀតយកអាហ្នឹងទៅដាក់ទៀតទេអត់មានពេលខ្លះព្រះអង្គនិយាយពីសញ្ញាហ្នឹងដែរតែมันពាក់ព័ន្ធនឹងអ្នកឈឺទេអ្នកធម្មតាក៏ស្ដាប់បានគឺឲ្យពិចារណាធម្មតាហឹមចឹងឲ្យរកពិធីដូចរាល់ថ្ងៃហ្នឹងវាអត់មានវាអត់ទេ មិនបាច់ដល់ស្រោចទឹកឯងគ្រាន់តែសូត្រឲ្យគេស្ដាប់ដូចរងឯងក៏វាអត់មានអាត្មាមិនដឹងជីហ្មិចរួចទេរងឯងមិនក៏នៅសូត្របន្តិចវាសឹងថារាល់ថ្ងៃបើសិនញាតញោមធ្វើប៉ុនអីមកជុំអាត្មាហ្នឹងពិធីអីក៏ដោយសុំប្រាប់អាត្មាថាសូមព្រះអង្គកុំសោតធัวអីនិយាយធัวឲ្យកណាស្ដាប់វិញអាត្មាមិនដឹងអប៉ុណ្ណាទេមែនណា បើមិនមុនទៅផ្ទះហើយប្រកេនចង្ហាន់ហើយសូមលោកម្ចាស់កុំសោតធัวអីកណាស្ដាប់មិនតាន់នេះលឺណាស់សូមលោកម្ចាស់បយលធัวណាឲ្យកណាយល់វិញនេះអាឲ្យប្រយ៉ងអាមាថាសบายចិត្តណាស់អាហ្នឹងពិធីហ្នឹងដែលប្រពុតសម័យប្រពុតគេធ្វើទាំងប្រពុតហ្នឹងក៏ធ្វើតែរឿងអញ្ចឹងឃើញទេអគេទៅស្ដាប់ធោពេលល្ងាចរួចហើយគេនិមន្តព្រះសម្មាសម្ពុទ្ធទៅឆាន់ក្នុងថ្ងៃស្អែក មើលក្នុងរឿងធម្មបទច្រើនអញ្ចឹងប្រគេនហើយអញ្ចឹងទៅ នៅពេលដែលព្រះអង្គឆានហើយក្នុងពាក្យហ្នឹងថា នៅពេលដែលលែងឃើញព្រះអង្គដាក់ពហោះទៅ ក្នុងបាតហើយ គឺគេកំណត់ថាព្រះអង្គឆានហើយគេក៏យកអាសនៈគេហ្នឹងទៅអង្គុយក្បែរព្រះអង្គព្រះអង្គក៏ធ្វើ ធម្មីកថា ធម្មីកថាហ្នឹងគឺបញ្យលបញ្យលពីទៀនហ្នឹងវាឲ្យផលមិនខ្មិចសិលហ្នឹងវាមានន័យមិនខ្មិចអឺ ហើយនិយាយពីសង្សកកថា ពីឋានសួគ៌ហ្នឹងមិនក្រោយមកនិយាយពីអាទីនវកថានិយាយពីទោសរបស់កាមចុងក្រោយនិយាយពីការចិញ្ចាកាមទៅបួសក្រោយមកទៀតព្រះអង្គប្រកាសសច្ចធម៌នេះតាមលំដាប់ចឹងទៅបានជាគេចេះសម្រេចធម៌នោះដោយសារអីគេស្ដាប់តែធម៌ដែលស្ដាប់បានហ្នឹងបានវាសម្រេចធម៌កើតហ្នឹងស្ដាប់ធម៌សូត្រមិនចេះសម្រេចធម៌កើតទេកើតទេ ពាក់ប៉ុននឹងពិធីកាន់បិណ្ឌជុំបិណ្ឌឬក៏ចូលឆ្នាំអីមនុស្សមកច្រើនច្រើនណាបើមិនសូត្រឲ្យបន្តិចមិនដឹងធ្វើម៉េចអាត្មាហងៃវានិយាយទៅក្បាលបាក់ទៅនឹងអស់ទាំងអាត្មាទាំងគេនឹងវានៅក្រអាសម្ពាធនឹងសម្ពាធប្រពៃណីនឹងគឺថាធ្វើឲ្យយើងបាំងពីអសច្ចៈធัวនឹងទាំងអស់តែគ្នានឹងថាអញ្ចឹងអាត្មាវាចោមតនបានទាំងអស់ដែរណាកន្លែងហ្នឹងមិនអីក៏ គេមុនទៅសូត្រមុនសូត្រគេឯងតិចដែរចឹងទៅនឹងធ្វើម៉េចចឹងប៉ុន្តែសួរថាអ្នកទាំងឡាយហើយឮថាម៉េចចេះវិញ ស្ដាប់លោកសូត្រនោះឮថាម៉េចយល់ថាម៉េចបានប្រយោជន៍អីនៅពេលវេលាមានតម្លៃបើសិនជាយើងកុំមុនលោកសូត្រវែងពេកមុនលោកបយលធមវិញចិនដេញប៉ុណ្ណាយើងស្ដាប់ទៅវាយល់ហ៎ អញ្ចឹងហើយបានពិធីសាសនានឹងមិនអាចជួយមនុស្សបានរាល់ថ្ងៃហ្នឹងអីគេឈឺខ្លាំងគេទៅរកពេទ្យចិត្តសាស្ត្រឃើញទេឈឺខ្លាំងណាគេមិនទៅរកលោកឯណាដោះស្រាយចិត្តគេរួចទេមែនតើមានទៅសិង្ហបុរីមានទៅឯណាណីអាឈឺរោគចិត្តមានទៅពេទ្យស្គួតគេអត់ទៅរកលោកកើតទេពួកលោកទៅដល់សូតាគេស្ដាប់មិនកើតនឹងរឿងអីដោះស្រាយផ្លូវចិត្តបាន ដោះស្រាយផ្លូវចិត្តបានវាទល់បញ្យលឲ្យវាយល់ហើយទៅសូត្រអធោស្ដាប់មិនបានហ្នឹងដោះស្រាយផ្លូវចិត្តមិនកើតឥឡូវយើងស្ដាប់ប្រវត្តិមើលដូចជានាងនាងណាដែលកើតទុកនាងកេសាកោតមីទៅរកព្រះហ្នឹងវាកើតទុកពេកកាន់កូនទៅឲ្យព្រះអង្គប្រោសឲ្យកូនរស់វិញណាបើជួបជួបគ្រូបោកបោកទៀតហ្នឹងមិនទៅជួបមហាសប្បុរសទៅព្រះអង្គដាក់ទលយល់ អឺតថាគាត់ជួយបានប៉ុណ្្នឹងឯងទៅរកឆ្នាំមកទៅរកក្របលងក្របស្ពៃអីហ្នឹងប៉ុន្តែរកពីផ្ទះណា ដែលវាអត់មានមនុស្សឈឺស្លាប់ហ្មងឲ្យទៅមកខ្យល់សិនពយល់ឡើងហ្នឹងក៏ស្ដាប់មិនតាន់បានដែរដែលព្រះអង្គឲ្យទៅហ្នឹងមិនមែនរឿង trick ឬអីគឺថាឲ្យវាទៅមកខ្យល់សិនឲ្យវាយល់ខ្លួនឯងទៅសុំគេគេឲ្យប៉ុន្តែមានទេមានបង ប្អូនស្លាប់ទេតែមាននោះពុកខ្ញុំទៅមិនស្លាប់នេះខ្លាញ់ញាតខ្ញុំទៅមិនស្លាប់អត់យល់អត់ស័ក្តិសិទ្ធិអាហ្នឹង ពីផ្ទះ មួយទៅផ្ទះមួយពីភូមិមួយទៅភូមិមួយ ដើរស៊ូស៊ូស៊ូទៅពីណាក៏មានញាតស្លាប់តែចំអញ្ចឹងតាបាននាងគិតថាធัวដែលមានទុកខាងអនិច្ចំអនត្តានេះវាមិនមែនតែរឿងតកូលណាមួយមិនមែនតែអញមិនតែណាឯណាទៅណាក៏វាតែចឹងយល់មិនបាច់តន់ទៅជួបព្រះអង្គវិញទេឃើញទេគ្រាន់តែប៉ុណ្ណឹងយល់យកកូនទៅកប់បាត់ដើរទៅជួបព្រះសម្មាសម្ពុទ្ធ គិតចឹងគេថាអូអនិច្ចំទុក្ខអនត្តានេះមិនមែនសម្រាប់អណាតម្នាក់ទេវៃទាំងអស់តែគ្នាតាជួបព្រះអង្គទៅក៏បួសជាភិក្ខុនីសម្រាប់ព្រះអរហន្តទៅកើតពយលពុទ្ធគ្មានទៅសោតឲ្យទាំងអត់យល់ចឹងទេអាត្មារហងៃនោះវាកាត់កាត់នោះវាកាត់ចិត្តអស់មែនទេណាតើមកញាតញោមជប់ឲ្យសោតតែមកនឹងសុបាយចិត្តបាច់ ប៉ុន្តែអ្នកដែលយល់គាត់លេងទៀមទីហើយមែនទេណាប៉ុន្តែអ្នកដែលទៀមទីហ្នឹងគាត់មិនយល់ហ្នឹងតែគាត់យល់គាត់លេងទៀមទីហើយរឿងហ្នឹងហើយរឿងស្រោចទឹកនេះគេគេអាងរឿងអីរឿងព្រះអនន្តទៅប្រោះទឹក នៅ កំពែងវេសាលីអាហ្នឹងជារឿងពិសេសរបស់ពុទ្ធតាទៅប្រោះដាក់កំពែងតែមិនទៅប្រោះដាក់មនុស្សឯណាគ្មាន ផងហ្នឹង យើងចេះអាងតែរឿងហើយព្រះអង្គធ្វើតែម្ដងវាមានរឿងពិសេសពួកអមនុស្សនឹងវាបៀតបៀននៅពេលដែលកើតរោគកើតអីពួកនឹងវាមកធ្វើឲ្យវឹកវរទៅតែម្ដងណាហើយយើងមកធ្វើ apply រាល់ថ្ងៃរាល់ឆ្នាំពុទ្ធមានលក្ខណៈពិសេសរបស់ព្រះអង្គតែព្រះអង្គធ្វើមានហេតុទៅព្រះអង្គធ្វើមិនជាតែព្រាវទេយើងព្រាវមិនដឹងចង្រៃស្អីផងជាអស្រោចដែរមិនដឹងចង្រៃស្អីផងស្អាស្រោចដែរ ស្រោចយូរយូរយូរមនុស្សកាន់តែធ្ងន់ទៅធ្ងន់ទៅស្លាប់ហ្នឹងនៅតែមិនខុសទៀតមើលដូចញោមមែលយូរ៉ាគាត់ប្រាប់ថ្ងៃមុន ទៅជាប់ហ្នឹងតែទៅជាប់ស្រោចទឹកហើយជាប់សំភារមកអូស្ត្រាលីទៅទៅ ធ្លាក់ដល់ហូតទៅរស់រੂគ្រូមកពីយើងប្រមាថអញ្ចឹងចេះគេដោះទៀតឃើញទេមួយខ្លួនហូតមិនអីទេ ពេញចិត្តជឿយ៉ាងណាយ៉ាងហ្នឹងក៏ប៉ុន្តែអាត្មាខាន់ប្រាប់ថា សម្រាប់អាត្មាផ្ទាល់បើញាតិញោមមុនអាត្មាទៅកុំបារម្ភថាខ្ញុំអត់ចេះសូត្រធម៌អានឹងអូខេមួយអាត្មាអូខេមិនបាច់ចេះមួយម៉ាត់ក៏បានដែរប៉ុន្តែចេះស្ដាប់អត់បើអាត្មានិយាយឲ្យស្ដាប់ចេះអង្គុយស្ដាប់អត់មិនបាច់ទៅពះមិនបាច់បត់ជើងអីទេបែអង្គុយស្ដាប់ចេះស្ដាប់អត់ បានតែប៉ុណ្្នឹងបានមួយអាត្មា fan របស់អាត្មាបានតែប៉ុណ្្នឹងបានអាត្មាអាត្មាគ្មានត្រូវការ fan ណាចេះសូត្រធัว fan ណាចេះថ្វាយអង្គមកតិមកតុំអីច្រើនបាច់ទេបាទព្រោះណារបៀបរបបច្រើនពេកហ្នឹងណាគ្មានយល់ហ្នឹងអាត្មាដឹងដឹងថាការយកទឹកមុនហ្នឹងវាជាទម្លាប់យូរហើយអញ្ចឹងណាអាយុម៉ាននេះ sorry to say like that អាយុម៉ានឥឡូវ 46អញ្ចឹងទៅវត្តតាំងពីអាយុប្រហែលនិយាយទៅកណាចូលចិត្តមកពីពីដូចថាម្ដាយឬក៏បងដឹងហើយប៉ិនសួរថាទៅវត្តឬលោកសួតមុននឹងតាំងពីប្រហែលអាយុប្រហែលតាំងពីក្មេងអញ្ចឹងមិនចម្លែកទេព្រោះយើងទៅវត្តយើងពិតជាស្ដាប់លោកសូត្រមុនហើយពិតជាទទួលទឹកមុននឹងតាំងពីក្មេងមកម៉េះវាคล้ายទៅជាទម្លាប់ របស់យើងទៅហើយទម្លាប់ រហូតដល់ទៅ យើងសឹងថាខានមិនបាន ទៅហើយអញ្ចឹងណាអឺហើយបើថ្មមិនអោយឲ្យមិនឆ្ងល់មានតែចម្លែកគឺត្រូវតែឆ្ងល់ហ្នឹងហើយអញ្ចឹងមិនថ្មឲ្យឆ្ងល់បន្តិចសិនទៅហើយចាំនិយាយមកដឹងថាកាលណាលោកសោតប្រោះព្រំអញ្ចឹងទៅយើងវាមានអា ភាពអ៊ុនផ្លូវចិត្តដូចថាដោយរៀងកក់ក្ដៅផ្លូវចិត្តនៅពេលដែលលោកសូត្រឲ្យចឹងទៅដូចសบายចិត្តហើយដល់ថែមទាំងមានជំនឿថា វាអាច មានសេរីសួស្តីអីចឹងទៅធ្វើឲ្យសบายធ្វើឲ្យរាសីយើងវាឡើងអីចឹងទៅប៉ុន្តែអឺមុនដំបូងថ្មចង់និយាយប្រាប់ថាអឺបើសិនជាអាត្មានិយាយត្រង់ ហើយនឹងនិយាយអត់ត្រង់ឲ្យនិយាយមួយណាឥឡូវសួរសួរចេះសិនណាយោយោនិយាយត្រង់ហ្នឹងហើយហ្នឹងហើយបើយកពីនិយាយត្រង់ស្មើលើកឧទាហរណ៍មួយថាពេលដែលយើងទៅប្រឡងឧទាហរណ៍ថាមួយយើងមាន ចំណេះដឹង ហើយមួយទៀតយើងអត់សូវចេះទេយើងសង្ឃឹមគេបោះប្រយងឲ្យឧទាហរណ៍អញ្ចឹងណាតើមួយណាមាន confidence សម្រាប់ខ្លួនឯងជាងចេះខ្លួនឯងហ្នឹងហើយហើយសួរទៅទៀតថាដឹងទេថាតើពពុទ្ធពង្រៀនឲ្យយើងសាងសេចក្តីសុខខ្លួនឯងឬក៏ឲ្យយើងសុំសេចក្តីសុខពីគេវិធីដែលពពុទ្ធបរៀនណាដឹងហ្នឹងវាដឹងអាហ្នឹងឯង វិធីដែលពពុទ្ធបរិញ្ញាហ្នឹងតើព្រះអង្គឲ្យយើង build សេចក្តីសុខខ្លួនឯងឬក៏ឲ្យសុំសុខពីគេខ្លួនឯងអញ្ចឹងកាលណាយើងជឿថាទឹកដែលលោកបាចទៅនឹងឲ្យសេចក្តីសុខតើនោះជាការសុំសុខខ្លួនឯងរស់សុខខ្លួនឯងឬក៏យើងសុំសុខពីលោកទាំងពីរហ្នឹងហើយនៅលើចិត្តយើងទេវាអត់ទៀងទោះបីយើងបានភាពកក់ក្ដៅមែនបន្តិចបន្តួចនៅពេលហ្នឹងក៏ដោយតែ ការកក់ក្ដៅ ទៅលើរបស់នឹងវាអត់ទៀងអញ្ចឹងណាវាអត់ទៀងស្មានលើករឿងមួយនៅឥណ្ឌាសពថ្ងៃគេនៅទងូតទឹកលៀងបាបដោយដាក់ជំនឿទៅលើទឹកនឹងថាទឹកនឹង កាលណាងូតទៅវាជ្រះឧបទ្រពចង្រៃអញ្ចឹងណាទឹកស្ទឹងគង្គាហ្នឹងណាតលេគង្គារាល់ថ្ងៃហ្នឹងឥឡូវនេះគ្រាន់តែរដ្ឋាភិបាលគេ មិនឲ្យបដែតសាកសពដូចមុន បើពីមុនមនុស្សដែលស្លាប់ហ្នឹង គឺគេគេដុតឲ្យតែខ្លោចខ្លោចខាងក្រៅគេ ពមៀលចូលទៅក្នុងទឹកហ្នឹងហើយ ដោយមានជំនឿថាបដែតសពហ្នឹងទៅ អ្នកស្លាប់ហ្នឹងទៅកាន់ឋានសួគ៌នេះជាជំនឿហ្នឹងហើយហើយអ្នកមានអ្នកមានហ្នឹងគេទៅជួលអូតែលចិត្តចិត្តស្ទឹងហ្នឹងឲ្យម្ដាយគេសម្រានដល់អ្នកមានហ្នឹងមិនបានដេកសន្តាគារសម្រាប់ស្លាប់ថាស្លាប់ហើយធ្លាក់ទឹកហ្នឹងឡើងឋានសួគ៌ ហើយជំនឿនឹងមានតាំងពីសម័យពុទ្ធមកម្លេះមកដល់ឥឡូវហ្នឹងក៏នៅតែមានអាត្មាទៅកន្តោមួយផ្លេតមកឈឺឃើញសពនៅជុំវិញហ្នឹងហើយដល់ហើយគឺទៅខ្ពុលមាត់លៀងមាត់លៀងអីខ្ពុលមាត់លៀងអីដល់យើងឃើញទៅមិនដែរញើទេហើយយើងគិតទៅរៀងឆោតឆោតហ្នឹងមែនទេមែនទេនឹងបើយើងគិតតាមវិទ្យាសាស្ត្រពេទ្យវិញ មិនដឹងមេរោគអីខ្លះឃើញទេហើយសម័យពពុទ្ធនឹងពពុទ្ធដោះស្រាយអារឿងពឹងលើរបស់ខាងក្រៅនឹងហើយអស់ហើយដូចជារឿងរបស់នាងអ្នកបំរើសិទ្ធិម្នាក់ពេលនាងនឹងទៅទៅដងទឹកក្រៀតក្អមទៅដងទឹកឃើញតាម្នាក់គាត់ងូតទឹកនឹងស្ទឹងនឹងតាមពិតនាងយល់ធោះអស់យល់ធោះមានន័យថាយល់ពីជីវិតយល់ពីហេតុផលជីវិត សួរថាតាធ្វើអីតាថាតាងូតទឹកលាងបាបណាលាងឲ្យវាអស់ចង្រៃដោយយល់ថាទឹកហ្នឹងកាលណាងូតទៅវាកើតសេរីសួស្ដីអស់ចង្រៃស្អែកទី2នាងសួរទៀតស្អែកទី3នាងសួរទៀតតានឹងហាក់ដូចជារៀងអន់ចិត្តបន្តិចដែរថាហេចៅនេះតាប្រាប់ថាងូតទឹកឲ្យវាជ្រះចង្រៃងូតទឹកឲ្យបានសេរីសួស្ដីលាងបាបនៅតែសួរប្រាប់ 3ថ្ងៃតគ្នានៅតែសួរហ្នឹងហើយតាមពិតនាងសួរហ្នឹងមិនមែនមិនដឹងទេសួរដើម្បីឲ្យកើតតំណាក់តំណងចាំតវ៉ាគ្នាចាំនិយាយគ្នាដូចខ្មាខ្ជិលមិញហ្នឹងចាំឲ្យសួរអញ្ចឹងមកល្អបាននាងធ្វើសួរទៅថាតាអូងូតទឹកហ្នឹងវាជ្រះបាបមែនណាថាហ្នឹងហើយមនុស្សយើងគ្រប់គ្នាសិតតែមានបាបអញ្ចឹងត្រូវតែងូតទឹកហើយចុះបាបនៅតាណាថាបាបនឹងចិត្ត ដឹងដែរដឹងរបបាបនឹងចិត្តហើយចុះប៉ុននៅទៅណាប៉ុនក៏នៅចិត្តដែរហើយចុះបើសិនជាងូទៅវាជ្រះបាបអត់របូតប៉ុនទៅជាមួយគ្នាទេតាមានហ្វ្រាំងណាចាប់ប៉ុនទុកនោះអានឹងសួរឲ្យគិតទេណាតើសួរចឹងគាត់រៀងសង្ហាហ្មងបានបានគាត់នាងនឹងសួរតទៅទៀតថាតាតាមកងូតទឹកប្រមាណ ប្រមាណយាមដូចថាប្រមាណម៉ោងក្នុងមួយថ្ងៃគាត់ងូតតែពេលព្រឹកទេតាយល់ថាងូតទឹកទៅវាអស់ចង្រៃប៉ុន្តែហេតុអីត្រីដែលវាហែលទឹកច្រើនជាងតានឹងវាជាប់មួងជាប់រត់វានៅក្នុងទឹកហ្នឹងវាជាប់មួងជាប់ជុចជាប់រត់វាហែលច្រើនជាងតាផងបើស្ដាប់ទៅហាក់ដូចជាពាក្យហ្នឹងបញ្ជួសឲ្យប៉ុន្តែដាស់តឿនទេដាស់តឿនតាហ្នឹងដើម្បីឲ្យគាត់យល់ព្រោះគាត់យល់ងប់ថាទឹកហ្នឹងវាអាចជ្រះចង្រៃ អាហ្នឹងចិត្តគាត់អ្នកគិតណាដូចមិញហ្នឹងយើងយើងគិតថាកាលណាបានទឹកទៅយើង happy អាហ្នឹងចិត្តយើងអ្នកគិតតាហ្នឹងមិនមកពីទឹកហ្នឹងណាមកពីចិត្តយើងយកគិតយើងមានទំនុកចិត្តលើហ្នឹងហើយក៏វា happy អញ្ចឹងទៅតែទឹកទឹកវាមានដឹងណាទឹកក្នុងស្ទឹងក៏ប៉ុណ្ណឹងអាទឹកលោកអលាស់ក៏ប៉ុណ្ណឹងវាមានคล้ายជា magic អីវាអត់ផងហ្នឹងឃើញទេហើយដល់ពេលអញ្ចឹងទៅគាត់នាងក៏ថា បាបវានៅក្នុងចិត្តបើតាមិនធ្វើមានស្អីបាបចង្រៃស្អីក៏ដោយប៉ិនគាត់ដូចថាមនុស្សងាយងាយពយលបានប៉ុណ្ណឹងមកគាត់ថាអត់ដែលពីណាប្រាប់គាត់ទេគ្រូគាត់មកប្រាប់ថាណែឯងមានបាបត្រូវងូតទឹកលេកងគាដោយប្រពៃណីយើងរាល់ថ្ងៃហ្នឹងណែចង់បានសេរីសួស្តីទៅរកលោកអឡោះទឹកពយលទេអត់ពយលទេនេះឯងធ្វើតាមតគ្នាហើយបើនិយាយពីវិន័យទៀតខុសទៀត វិន័យបើនិយាយពីឧទាហរណ៍ដូចស្ត្រីឥឡូវយើងជាស្ត្រីក្នុងការយកសង្សកៈសិក្ខាបទស្មាដឹងថាវិន័យចឹងចឹងមិនងាយមានលោកនិយាយទេហ្នឹងហើយចាប់ពលកាយស្ត្រីផ្ទាល់ត្រូវបាត់សង្ឃេរិសេសចាប់របស់ជាប់នឹងកាយស្ត្រីត្រូវអាបាត់ថលចៃអាបាត់ថ្លោត្រូវទោសហៅថាត្រូវទោស ហើយបើសិនជាបោះរបស់ទៅប៉ះស្ត្រីអាហ្នឹងចាត់ជារបជានិសគីវត្ថុទៅ ទៅនឹងជាបាត់ប្រភេទទូគាត់អញ្ចឹងមួយដំណក់ទឹកដែលជះទៅលើគេដោយបំណងថាឲ្យត្រូវគេនឹងលោកត្រូវទៅរហូតគិតតាមវិន័យត្រូវទៅរហូតមិនបោះទៅអញ្ចឹងណាមិនបោះទៅណាគឺអឡោះឲ្យ លោះឲ្យមានតែតបាច់ទៅឲ្យឲ្យត្រូវគេអាត្មាធ្លាប់ខលដែរនឹងឃើញស្រីស្រីស្អាតស្អាតអាត្មាលោះទៅជោគជាងគេនិយាយត្រង់នឹងអត់ដែរលឺចឹងបានអាត្មាថាឲ្យសួរចាំនិយាយហ្នឹងហើយពួកហេតុអីបានគេមិននិយាយញាតញោមដឹងព្រោះគេធ្វើអញ្ចឹងតើនិយាយអញ្ចឹងធ្វើចឹងលែងកើតហើយហ្នឹងហើយនឹងគ្រាន់តែគិត ត្រឹមវិន័យខុសបាត់ទៅហើយ គិតតាមធัวខុសមួយទៀតវាចូលនៅក្នុងជឿនៅក្នុងហេតុដែលមិនគួរជឿអញ្ចឹងណាពុទ្ធបាន សម្ដែងអំពី កម្មផលមែនទេអញ្ចឹងហ៎ឮពាក្យហ្នឹងហ៎កម្មផលមែនទេកម្មគឺអំពើមែនទេអំពើល្អបង្កើត ផល ជាសុខអំពើអាក្រក់បង្កើតផលជាទុក្ខអំពើល្អហ្នឹងអំពើល្អណាគេអំពើល្អខ្លួនឯងហើយ ជាកម្មវិធីក្បត់ខ្លឹមសារពេលសូត្រមន្តហ្នឹង គេហៅថាអឺជាទង្វើក្បត់ខ្លឹមសារបើញាតិញោមប្រែអាត្មាដូចពេលឡើងផ្ទះនេះបើអាត្មាសូត្រមុនក៏បានដែរហើយស្រួលទៀតផងជាធូរចាំស្រាប់ទៅហើយមិនបាច់ចាំបញ្យលចឹងទេញាតិញោមចង់ឲ្យអាត្មាសូត្រក៏បានគេយន់តពោធិយាមូលលេសក្យាណងនន្តវត្តនោអីអាត្មាសូត្រមកប្រៅជាប់លើយក50ដុល្លារទៅបាត់លើ ឧទាហរណ៍ហ្នឹងហើយប៉ុន្តែអ្វីដែលលំបាកគឺការពន្យល់នេះឯងនៅក្នុងចយន្តតោបដែលយើងចូលចិត្តឲ្យលោកស្រោចទឹកឲ្យហ្នឹងតើយើងដែលយល់ពីអត្តន័យរបស់វាទេក្នុងអត្តន័យនៃធម៌ចយន្តតោនឹងគឺកំពុងតែប្រាប់យើង ថាឲ្យយើងមកពិនិត្យមើលការប្រព្រឹត្តខ្លួនឯងដូចជាពាក្យថាសុណខតាំងសមៀងកលៀងសុភភាតាំងសហតិតាំងសុកណោសមហតោចិត្តចិត្តទាំងប្រមចារីសុខ ប្រែថាពេលណាក៏ដោយឲ្យតែអ្នកគិតល្អនិយាយល្អធ្វើល្អពេលនោះហើយជាមង្គលរបស់អ្នកពេលនោះជាថ្ងៃល្អជាពេលនៃអរុណរះល្អជាខណៈល្អ ជាយាមល្អឲ្យពិនិត្យមើលតែ ចិត្តគំនិតរបស់យើង ពាក្យសម្ដីរបស់យើងនិងការងាររបស់យើង ស្រីសួស្តីឧទាហរណ៍យើងអង្គុយអង្គុយយើងនិយាយផ្ដល់ប្រយោជន៍ដល់គ្នាពយល់គ្នាដោយមេត្តាចិត្តមានណាមកបចោយើងមែនទេហើយងើបឡើងបន្តិចទៅដូចខឹងពីនៃពីណាមកណាដើរតាក់មុខទៅបចោគេមើលស្រីសួស្តីទេអញ្ចឹងបានដូចសំបីស្អីក៏ដោយប្រពៃណីដែលគេធ្វើក៏ដោយដូចចូលឆ្នាំក៏ដោយមិនសូវមានអ្នកពន្យល់ឲ្យដល់បេះដូងពិតនៃធម៌នោះទេ ដូចយើងធ្លាប់ចេះថាពេលព្រឹកសេរីស្ថិតនៅត្រង់ណាចូលឆ្នាំខ្មែរនោះដែលដឹងហ៎រឿងរឿងសេរី3ប្រការនោះពេលព្រឹកដែលដែលធម្មបាលកម្មាហើយនឹងអឺកបិលមហាព្រំសួរប្រស្នាគ្នានោះដាក់ប្រស្នាឲ្យកាត់កណាចាញ់កាត់កនោះសួរទី1ថា Where is the charm in the morning តើពេលព្រឹកសេរីស្ថិតនៅត្រង់ណាសេរីសួស្ដីហ្នឹងណា នឹងហើយពេលថ្ងៃត្រង់សេរីសួស្តីស្ថិតនៅត្រង់ណា ពេលល្ងាចសេរីសួស្តីស្ថិតនៅត្រង់ណាយើងចេះតែអដ្ឋានុរូបនឹងអានៃត្រង់ឆ្កុយដែលធ្វើកូនក្មេងក៏ប្រចាំដែរនោះចេះបានប៉ុណ្ណឹងនាំគ្នាចូលឆ្នាំចេះបានប៉ុណ្ណឹងតែត្រូវដឹងថាចាស់បុរាណណាលោកតែងតែបង្កប់ការអត់ការពន្យល់ពេលព្រឹកសេរី ចម្លើយឆ្លើយថាពេលព្រឹកសេរីស្ថិតនៅត្រង់ត្រង់មុខ ពេលថ្ងៃត្រង់សេរីសួស្តីស្ថិតនៅត្រង់ទ្រូងពេលល្ងាចសេរីសួស្តីស្ថិតនៅត្រង់ជើងដូចលោកបយលមិនថាពូពេលព្រឹកគេលុបមុខមិនអញ្ចឹងណាមានលុបមុខអីព្រោះមិននិយាយថាមានលុបមុខមានតែលុបឲ្យមួយទៀតងូតទៀតហ្នឹងហើយដល់ពេលថ្ងៃត្រង់សេរីស្ថិតនៅត្រង់ទ្រូងព្រោះគេយកទឹកលាបទ្រូងអីចឹងទៅគេងូតទឹកពេលល្ងាចដើរទៅណាមកណាប្រឡាក់ជើងគេលាងជើងអានឹងជានៃត្រង់ តែនៃអប់រំមែនទេមិនមែនទៅគ្រាន់តែលុបមុខហើយកើតសេរីសួស្តីទេលុបមុខហើយជេរគេមើលបែកមាត់ឯងមុខជាភាសាបាលី ខ្មែរយកមកប្រើថាមុខតែបាលីហៅថាមុខខៈប្រែថាមាត់គឺត្រូវលាងសម្អាតមាត់នឹងលាងអីខ្លះលាងពាក្យកុហកលាងពាក្យអាក្រក់ជេរបចោលាងពាក្យញុះញង់លាងពាក្យនិយាយអត់ប្រយោជន៍លាងអានឹងចេញ clean អានឹងចេញ ហេតុអីបានជាមាត់នឹងយកមកដាក់ពេលព្រឹកថាមនុស្សតែជួបគ្នាប្រើមាត់មុនហ្នឹងយល់ទេជួបគ្នាមុនវ័យគ្នាគេចរចាសិនមិនអញ្ចឹងសំបីតប្រទេសមួយទៅប្រទេសមួយមុននឹងសម្រេចដល់ថ្នាក់វ័យគ្នាក៏ប្រើពាក្យសម្ដីមុនដែរហ្នឹងហើយអញ្ចឹងសេរីទូរទស្សន៍អីពិតប្រកបដែលកើតពីមាត់ហ្នឹងគឺកើតពីការនិយាយត្រូវនឹងឯងឃើញទេនេះជាអត្តន័យមែនទែនហើយបើយើងមិនដឹងប្រឹងទៅលុបមុខទៅណាដល់ពេល ថ្ងៃសរីធូស្ដីស្ថិតនៅត្រង់ទ្រូងត្រង់ទ្រូងហរតិហតយៈបេះដូងសំដៅដល់ផ្លូវចិត្តរបស់យើងបើវាក្តៅដាក់ទឹកប៉ិនឧទាហរណ៍តែពេលយើងចំណែនប្រច័នប្តីស្អំទឹកកកអត់ទាំងត្រជាក់ផងមែនទេចឹងមែនទេញញុំធ្លាប់ប្រច័នណាគុយមិនឲ្យទៅស្រួល make yourself គឺ comfortable មិនបាច់បត់គឺដូចថ្មចេះក៏បានដែរធ្វើម៉េចឲ្យស្រួលបាទយ៉ាតាមពិតសេរីដែលស្ថិតនៅត្រង់ទ្រូគឺនៅក្នុងចិត្តរបស់យើងដោយលះបង់របស់3គំនុំគុំគួនអខិតព្យាបាទនេះមួយការសម្លឹងរំពេចចង់បានរបស់គេនេះមួយហើយនឹងការយល់ខុសអានឹងត្រូវសម្អាតទៅចិត្តយើងវាល្អហើយឃើញទេ អញ្ចឹងវាត្រូវចេញពីនរណានរណាអ្នកឲ្យវាមិនត្រូវបៀលពីក្នុងនេះឯងដែលអាត្មាឆ្លើយទៅញាតញោមពេលដែលសុំទឹកមុនអាត្មាថា គ្រប់យ៉ាងត្រូវបៀលពីខ្លួនយើងណាទឹកវាមានលំនឹងដោយការងារអញ្ចឹងសុំលុយគេចាយមិនដូចរកខ្លួនឯងទេ មិនអញ្ចឹងមិនអញ្ចឹងហ្នឹងហើយចំណេះខ្លួនឯងការងារខ្លួនឯងចង់ចាយអីគ្មានខ្លាចចិត្តខ្លាចថ្លើមអីទេណាសេចក្តីសុខដូចគ្នាអញ្ចឹងបើយើងចេះបៀលចេញពីក្នុងមក នោះឯងទៅជាសេចក្តីសុខពិតជាព្រំវិហារដែលយល់ពាក្យថាព្រំវិហារព្រំវិហារមានន័យថាជាជំរកនៃផ្លូវចិត្តរបស់យើងនឹងដែលយើងត្រូវបៀលដោយខ្លួនឯងហ្នឹងហើយដល់ពេលល្ងាចថាសេរីស្ថិតនៅត្រង់ជើងព្រោះមកពីណាគេលៀងជើងអីចឹងណាឥឡូវសាក់ទលួចគេទលួកកូនកំមុំគេឲ្យរត់មកដល់លៀងជើងមើលគេនៅតែចាប់ជួនកាលយើងជាប់ តែត្រឹមប្រពៃណីតែរឿង តែជើងក្នុងទីនេះ គឺសំដៅដល់ movement ឬក៏ activity ណាដូចជាទៅសម្លាប់គេទៅលួចទ្រព្យគេទៅលបកូនប្រពន្ធគេសកម្មភាពដែលខុសខុសលៀងជំរះអាហ្នឹងវានៅសល់តែអីវានៅសល់តែការធ្វើអំពើល្អហើយនឹងការជួយសង្គ្រោះគេអីចឹងទៅវាជាសេរីសួស្តីឃើញទេអញ្ចឹងរាល់សេរីសួស្តីពិតប្រកបត្រូវបៀលពីក្នុងអាត្មាលើកឧទាហរណ៍ ម្ដាយរបស់កុមារកាសបៈទៅបួសមានផ្ទៃពោះឲ្យអត់ដឹងលាប្តីទៅបួសដល់បួសបានបន្តិចពោះនោះក៏ធំមកប៉ុន្តែពិតមិនមែនបួសហើយបានមានកូនទេមានកូនតាំងពីមុនបួសដល់ពេលបួសហើយទៅកូននឹងកើតមកស្ដាច់យកទៅចិញ្ចឹមហើយនៅបែកពីម្ដាយនឹង12ឆ្នាំហើយម្ដាយនឹងនឹករាល់ថ្ងៃនឹកនឹកកូននឹងអត់ដែលបានជួបលោក អាយុ7ឆ្នាំបួសបួសចូលទៅព្រៃបដិបត្តិធម៌បានសម្រេចជាព្រះអរហន្តទន្ទឹងរកផ្លូវកូនឲ្យតបានកូននឹកថានឹងបានអោបដើម្បីឲ្យមានភាពកក់ក្តៅនេះនេះអាត្មាកំពុងនិយាយភាពកក់ក្តៅដែលយើងចង់កក់ក្តៅពីអាត្មាបាចឲ្យមិញហ្នឹងណាហ្នឹងណាអាកក់ក្តៅគេឲ្យនឹងមិនដូចរបស់យើងទេដល់ពេលបិណ្ឌជួបគ្នាលោកគ្រាន់តែដឹងថានឹងជាកូន រត់ទៅអោបលោកភិក្ខុណីជាម្ដាយហ្នឹងណារត់ទៅអោបណែនតូចអាយុ12ឆ្នាំឯពេលហ្នឹងក៏រត់ទៅអោបលោកថយលោកកូននឹងថយអត់ឲ្យអោបទេប៉ុន្តែពិតតាមវិន័យអត់ខ້ອຍបើគិតតាមវិន័យម្ដាយអោបកូនដោយក្តីស្រឡាញ់អត់ខ້ອຍលោកក៏មិនខុសនាងក៏មិនខុសប៉ុន្តែលោកគិតថា បើអាឡៃតែដឺតដកម៉ែកូននឹងដឹងរស់ធំកាលឃើញទេអញ្ចឹងត្រូវវះកាត់ខ្លះជំងឺខ្លះត្រូវវះកាត់ខ្លះអត់មានប្របងអែលទេបើអាឡៃទៅម៉ែកូនក៏នឹកម៉ែដែរយំអស់គ្នានឹងមានទៅរស់ធំស្អីឃើញទេកន្លែងខ្លះត្រូវលះអាកាត់វាកាត់ចេះចេះចេះចេះហើយលោកថាឲ្យទៀតមិនដឹងស្អីទេញោមប៉ុណ្ណឹងក៏កាត់មិនបានដែរថាអញ្ចឹងទៀតអញ្ចឹងពេលហ្នឹងនាងអន់ចិត្តខ្លាំង គិតមើលទៅនឹក12ឆ្នាំអីស្រាប់តែចង់ទៅអោបគេគេថាប៉ុណ្ណឹងក៏កាត់មិនបានដែរហើយ12ឆ្នាំមកកាត់មួយម៉ាត់ចឹងអញ្ចឹងញាតិញោមដាក់ខ្លួនឯងទៅក្នុងនឹងវិញមើលដាក់ខ្លួនឯងទៅជាម្ដាយនឹងវិញមើល feel មិន upset upset ខ្លាំងណាខ្លាំងមែនតើមែននាងនឹង upset ខ្លាំងមែនតើ ក្រោកឡើងកាន់បាតកាន់ជីវរដើរទៅវិញ ទូចចិត្តខ្លាំងទូចចិត្តខ្លាំងមែនទែនប៉ិនអ្នកសួរមិនទូចចិត្តដល់ប៉ុណ្ណឹងឯងមិញហ្នឹងទូចចិត្តខ្លាំងគិតថាឯងនឹកសង្ឃឹមថា នៅពេលដែលជួបកូននឹងបាននៅសុភមង្គល បាននៅក្តីស្រឡាញ់ថ្នាក់ថ្នមកូនដោយក្តីស្រឡាញ់ដល់មកជួបបានត្រឹមតែពាក្យស្ដីឲ្យ បានទុកទៀតប្រយោជន៍ស្អីដល់កូនហ្នឹងហ្នឹងហ្នឹងណាត់ណាសែនណាហ្នឹងចិត្តជាម៉ែនឹកឃើញបើបើ feeling អញ្ចឹងមិនដែរបានលៀងទៅវិញលៀងជើងទៅចេះពិចារណាចាក់ទឹកម្ដងអញ្ចឹងទៅអាទឹកហ្នឹងវាហូរទៅវាជ្រាបចូលដីអស់ ចាក់ទឹកម្ដងចឹងទៅហូរចុះដែរមានពេលទៅអង្គុយពិចារណាធម៌ពេលហ្នឹងអា12ឆ្នាំនោះអត់ដែលគិតធម៌ទេនឹកតកូនទុករហូតដល់ពេលហ្នឹងក្រាំស្អីស្អីមានឲ្យបាត់មានឲ្យបាត់កូនក៏ដោយពីណាក៏ដោយគង់តងប់អស់គិតចឹងទៅមកទៅគិតចឹងទៅបានព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គជ្រាបថានាងកំពុងតតូចចិត្តខ្លាំងហើយក៏កំពុងតែគិតថាក្នុងលោកនេះអត់មានស្អីជាទីពឹងក្រៅខ្លួនឯងទេ បើអញមិនប្រឹងខ្លួនអញពីណាបើកូនគេឡើងត្រូវការអញហើយនោះឃើញទេដល់តកូនធ្វើឲ្យខឹងអញ្ចឹងមាន ពេលគិតខ្លួនឯងពីមុនគិតតកូនរហូត បានព្រះសម្មាសម្ពុទ្ធឲ្យសពសាទៅការថាត្រូវហើយនាង ក្នុងលោកនេះ គឺអញ្ចឹងមែនអារឿងកូនអញកូន គេនឹងសន្មត់ទេ តែធៀបពិតបើចង់រត់ទីពឹង គឺទល់តែខ្លួនឯងឃើញទេ បានព្រះអង្គសម្ដែងពាក្យថាអត្តាហិអត្តណោនិថោដែលលើវាហ្នឹងហ្នឹងហើយអត្តាហិអត្តណោនិថោណាអត្តាហិអត្តណោនិថោមិនមែនអត្តាហិលោកតាស្រោចទឹកមិនទេបាទពុកយល់ហ្នឹងហើយអត្តាហិអត្តណោនិថោថាខ្លួនឯងជាទីពឹងរបស់ខ្លួនឯងឃើញទេអត្តនាហិសតន្តេអ្នកបើបុគ្ គល់វឹកហាត់ចិត្តនេះបានល្អហើយអាចជាទីពឹងបានដល់តែ train វាណា អាចិត្តខ្លួនឯងហ្នឹងណាដល់តែ train វាបើបុគ្គលទូនមានចិត្តនេះបានល្អហើយ មើលអត្តហេអត្តនោនេថោកោហេនេថោអាត្មាមលងតិចអត្តហេអត្តនោនេថោខ្លួនជាទីពឹងរបស់ខ្លួនឯងកោហេនេថោបរោសយា អ្នកដតីឯណាដែលអាចជាទីពឹងរបស់យើងពិតប្រកបបាន ពឹងនេះពឹងនោះរបស់ជួយយល់នេះយោចេះតែបានប៉ុន្តែពឹងឲ្យចិត្តនេះស្ងប់ចិត្តនេះបាន ពន្លឺវាទល់តែពឹងប្រាជ្ញាខ្លួនឯងហ្នឹងហើយអត្តនាហិសតន្តេនៈបើបុគ្គលទូនមានវឹកហាត់ចិត្តនេះបានល្អហើយនេថាំងលបតៈទុលភ័ងនឹងបាននៅទីពឹងដែលក្នុង លោកនេះគេពិបាករកពួកអីក្នុងលោកនេះគេរកទី ពឹងខាងក្រៅតែពុទ្ធបង្រៀនឲ្យយើងរកទីពឹងខាង ក្នុង យល់ទេខាងក្នុងអញ្ចឹងបើរបស់ដែលយើងអាចផលិតសេចក្តីសុខចេញ ពីក្នុងបានណាយើងចង់ឲ្យវាមានពេលណាក៏បានដែរតែបើសិនជារបស់នឹងនៅសុំពីគេ មាន លីមីតដូចខ្មែរនិយាយមិញអញ្ចឹងថា សុំស្រឡាញ់ពីគេយើងមានលីមីតបាត់គេមិនឃើញ message មកទៅណាខ្វល់មែនទេតែបើយើងស្រឡាញ់គេផ្ដល់ឲ្យគេបានក៏បានដែរស្រេចយើងតា ចង់ស្រឡាញ់ទៀតក៏បានចង់ឈប់ក៏បានគ្មានខ្វល់តែបើទៀមទាអង្វរសុំស្រឡាញ់ពីគេព្រួយផងកើតទុកផងឲ្យទៅលើគេថាបងស្រឡាញ់អូនហ្នឹងសบายចិត្តអថ្ងៃកណើតគេទិញអីឲ្យមកអាយ wish you អីគេឲ្យហ្នឹងសบายចិត្តដល់គេភ្លេចម្ដងខឹងទៀតឃើញឃើញសេចក្តីសុខដែលនៅ លើគេហ្នឹងឃើញវាវាបាក់7បាក់7បាក់7ស្អីក៏ដោយឲ្យតែនៅលើគេ ណាឲ្យតែនៅលើគេនឹងចឹងចឹងបានវិធីសាស្ត្ររបស់ពុទ្ធគឺបៀលខ្លួនឯងហើយជាវិធីសាស្ត្រដែល positive មិនមែនជាតថាទេគឺជាវិធីសាស្ត្រដែល គេទៅដល់ដល់ច្រើនហើយ